ណាជាបធម្មខ្ញុំកណាសូមនមស្ការថ្វាយបង្គំជពជុំ3នៃវិត្រ័យរដ្ឋដល់សេចក្តីគ្រប់ជ្រះថ្លាដល់ពងពោះលោកសូមថ្វាយបង្គំជពគុណចាស់ធារាធិរៈគ្រប់ព្រះអង្គសូមយល់ពរលោករស្លេនិងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់ដែលកំពុងទៅទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលលោកធរកម្មជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសុក្រ មួយកើតខែបោះ ឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវថ្ងៃទី23ខែធ្នូឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកក្នុងកម្មវិធីនេតិរបស់ទូរទស្សន៍ KKCC TV ផ្សាយចេញក្នុងពេលនេះគឺដោយសារតែកម្មវិធីថ្ងៃនេះมันបានផ្សាយបន្តផ្ទាល់ដោយធម្មវេគ្មិន គឺជាកម្មវិធីសន្ទនាវត្ថុប្រចាំថ្ងៃសុកអគុណចាស់ទាំងពីរព្រះអង្គហើយនឹងយមវាសិកាម្នាក់បានរវល់ចឹងទៅក៏ថ្ងៃនេះឲ្យបានសន្ទនាធัวហើយដល់គុណចាស់បានមកមកទៅចែកតនក៏បានបន្តកម្មវិធីថ្ងៃពិសិដ្ឋមិញអឺគុណសុខសប្បាយដែរណាណាណាអឺថ្ងៃនេះកណាខ្ញុំពិសិដ្ឋមិញយើង បានជជែកគ្នាច្រើនរឿងរឿងបណ្ដោះកំណត់ទាំងបណ្ដោះកំណត់ហ្នឹងគឺយើង បណ្ដោះឲ្យបណ្ដោះពីព្រោះធ្វើអ្វីក៏ដោយធ្វើកិច្ចការងារអ្វីក៏ដោយគឺក្នុងការបណ្ដោះពូជស្រូវបណ្ដោះពូជដើមឈើបន្លែផ្កាអីចឹងត្រូវការបណ្ដោះការបដោះហ្នឹងវាត្រូវការថែទាំទាំងត្រូវការស្រោចទឹកត្រូវការដាក់ជីត្រូវការមើលថែអីជាដើមហ្នឹងគឺថាយើងអ្នកដាំយើងអ្នកបដោះត្រូវតែធ្វើយ៉ាងណាឲ្យ ការដាំដុះរបស់យើងមានការលូតលាស់យ៉ាងណាមិញពិធីនៃការបដោះហ្នឹងក៏ទៅមានពិធីវាដែរយ៉ាងណាមិញការអប់រំដល់យុវជនរបស់យើងប្រជាពលរដ្ឋខ្មែរក្រមរបស់យើងក៏ត្រូវការបណ្ដោះបណ្ដោះហ្នឹងយើងមិនមែនចេះតែបណ្ដោះដោយគ្មានក្បួនខ្នាតគ្មានវិធី ដើម្បីយើងបណ្ដោះទេយើងត្រូវវិធីណាបណ្ដោះឲ្យសមទៅតាមដែលគោលបំណងរបស់យើង ជាពិសេសគឺយុវជនរបស់យើងហ្នឹងគឺត្រូវការត្រូវការ ការបណ្ដុះបណ្ដាលផ្លូវចិត្តរបស់គាត់នៅបានរឹងមាំជាពិសេសគឺសិក្សាអំពីច្បាប់ទូទៅជាពិសេសគឺសិទ្ធិមនុស្សតែពីព្រោះយើងគោលដៅរបស់យើងគឺធ្វើយ៉ាងណាធ្វើដំណើរដល់គោលដៅរបស់យើងនៅដែនកម្ពុជាក្រមហើយប្រជាប្រដ្ឋរបស់យើងនឹងត្រូវការឥឡូវចាប់ដើមគាត់ស្គាល់ពាក្យថាសិទ្ធិឥឡូវកូនចាស់មានអីដើម្បីជាការបណ្ដោះឲ្យឲ្យគាត់ស្គាល់អំពីវិធីបណ្ដោះពូជរបស់គាត់ទេអរគុណមកស្ការព្រះគ្រូមកស្ការគុណចាស់គ្រប់អង្គ ហើយចម្រើនពរញាតិញាតិទាំងអស់អឺគុណាបងគ្រូរឿងមានទូលពីរឿងការបណ្ដោះហ្នឹងខ្ញុំកណាចាប់អារម្មណ៍មែនទែនថាលើកឡើងហ្នឹងអឺថាយើងតើមានថ្នាលអញ្ចឹងដៃយើងមានដៃយើងមានអឺសៅពូជមានហើយយើងរៀបចំថ្នាលឲ្យស្អាតបាតហើយអឺទៅ ធ្វើថ្នាលនឹងឲ្យរៀបរយណាហើយបានប្រុសពូជទៅ ប្រុសពូជទៅនិយាយព្រះអង្គគ្រូនិយាយពីការថែទាំឥឡូវឲ្យសាពូជយើងយើងចាប់ដើមសាប្រុសទៅណាថាអ្វីដែលជាការសាប្រុសប្រជាពលរដ្ឋទឹកដីយើង គឺជាថ្នាលយើងមានដីណាហើយប្រជាពលរដ្ឋ អឺៀបដូចជាថ្នាលហើយនឹងពូជយើងណាណាថ្នាលហើយយើងសាពូជទៅអញ្ចឹងអ្វីដែលត្រូវថែទាំគឺបញ្ហាថាធ្វើម៉េចឲ្យពូជនឹងដោះតើមានទឹកណាពូជនឹងដោះយើងបង្ហូរទឹកចូលទឹកឬក៏ស្រោចទឹកណាហើយដាក់ជីដាក់អីមើលដាក់ជីមើលសัตว์ល្អិតណាអីអញ្ចឹងណាណា របៀបរបបដោយព្រះអង្គគ្រូយើងទូអញ្ចឹងអញ្ចឹងឥឡូវយើងឃើញចាប់បច្ឆាយប្រឡកណាពូជហ្នឹងចាប់បច្ចប្រឡកហើយណាពីព្រោះការសាបព្រោះទៅដោយត្រឹមត្រូវយើងធ្វើថ្នាលត្រឹមត្រូវបានន័យថាអ្វីដែលយើងផ្ដល់ទៅឲ្យ គឺមានអឺមេត្តាឋានមានលក្ខឋានពិតប្រកប មានមេរៀនស្រួលណាមាននិយាយចាប់ពីលក្ខខណ្ឌលក្ខខណ្ឌហ្នឹងគេចង់និយាយថាសេចក្តីប្រកាសហ្នឹងចេញមកពីណាអញ្ចឹងនោះជាលក្ខខណ្ឌចេញមកពីស្ថាប័នដែលរឹងមាំរបស់លំដាប់ពិភពលោកឬមួយក៏ជាការលេងសើចអញ្ចឹងអញ្ចឹងលក្ខខណ្ឌនឹងចំហរឹងមាំច្បាស់លាស់មានគោលការណ៍ពិតប្រាកដបានប្រជាពលរដ្ឋទាំងអស់ហ្នឹង សម័យនេះដូចខ្ញុំកណាត់ទូលមួយដៃគុណព្រះអង្គព្រះអង្គគ្រូក៏តែងតែលើកឡើងថាតលតាស្អីដែលពិតអញ្ចឹងពីព្រោះមនុស្សឥឡូវសតិប្រាជ្ញា វា មាន ការផ្លែកហើយជឿនលឿនជាង សម័យ ពីដើមច្រើនដោយសារប្រព័ន្ធបច្ចេកវិទ្យាអាចស៊ើបដឹងស្រាវជ្រាវរកព័ត៌មាន ដឹងដោយខ្លួនឯង ចឹងគេដឹងថាប្រភពនឹងមកពីណាយើងរៀបរាប់គាត់ទៅបង្ហាញនៅ link ដើម្បីគាត់ចូលទៅស្រាវជ្រាវគាត់ឃើញដឹងគាត់ដឹងថាអូនេះគេពិតជាបោះអង្គការសហជីវជាតិមែនគេធ្វើឆ្នាំនេះហើយអង្គប្រជុំយ៉ាងម៉េចយ៉ាងម៉េចគឺថានៅក្នុងប្រព័ន្ធស្រាវជ្រាវគេហទំព័ររបស់អង្គការសហប្រជាជាតិនឹងមានទាំងអស់ដូច្នេះវានៅសល់តែការបកស្រាយណាការបកស្រាយនៅចម្ងល់ផ្សេងផ្សេងអត្ថន័យបង្កប់ នៅក្នុងរាល់មេត្រាទាំងអស់នោះនោះមួយទៅមួយទៀតថាតើតំណាក់តំណងរបស់យើងជាមួយស្ថាប័នអន្តរជាតិនឹងមានមានណាមានតំណាក់តំណងគ្នាស៊ីសង្វាក់គ្នាហើយឬនៅគេស្គាល់យើងហើយទេតើស្ថាប័នយើងនៅឯក្រៅប្រទេសនេះបងប្អូនយើងខ្មែរក្រមយើងតើសហព័ន្ធខ្មែរកម្ពុជាក្រមយើងស្របច្បាប់កម្រិតណា យើងមានកៅអីអង្គុយអីចឹងតក្រោយពីយុវជនយើង បានចូលរួមបានចូលស្ដាប់ឃើញថាអូនេះជាកិច្ចការពិតប្រាកដមែនអ្វីដែលយើងធ្វើរបាយការណ៍ឡើងទៅដោយរបាយការណ៍មកថ្មីថ្មីអញ្ចឹងទៅបញ្ចេញអញ្ចឹង special reporter មកថ្មីថ្មីទៀតហ្នឹងតែយើងមិនតាន់បញ្ចេញហ្នឹងបងគឺថាយើងកំពុងតែសិក្សានៅរបាយការណ៍ទាំង16ទំព័រហ្នឹងនិយាយទៅ10ទំព័រហើយមានអបសម្ព័ន្ធហ្នឹង5 5 6ទំព័រទៀតណាអញ្ចឹងលើកនេះ special reporter មានដល់ទៅ8នាក់សួរទៅរដ្ឋាភិបាលវៀតណាមរដ្ឋាភិបាលវៀតណាមមិនមានចម្លើយអីទេតែកាលណាមិនមានចម្លើយហ្នឹងវាធ្វើឲ្យស្ថាប័នសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសស្វីសនៃទីក្រុងហ្សឺណែវណាគេនឹង ធ្វើការដេញដោលហើយ ក្នុងថ្ងៃអនាគតណាហើយប្រព័ន្ធផ្សព្វផ្សាយរបស់ VOA របស់វៀតណាមបានផ្សព្វផ្សាយហើយ VOA ភាសាយួនណាបានផ្សព្វផ្សាយហើយ យើងកំពុងតែបញ្ជូនផ្ញើទៅខាងផ្នែកភាសាខ្មែរអាស៊ីសេរី ហើយ និង Cambodia Radio អញ្ចឹងនិងខាងមន្ត្រីសហព័ន្ធទទួលបន្ទុកផ្នែកខាងព័ត៌មាននឹងផ្សព្វផ្សាយទៅណាឥឡូវយើងឃើញ យើងឃើញហ្នឹងគុណយើងឃើញថាការរីចម្រើន របស់យុវជនយើងដូចតពីរឿងពីម្សិលអង្គគ្រូបានលើកឡើងថា គួរចាប់អារម្មណ៍ដែរអ្វីដែលតកតងទៅដល់ផ្លូវទាំង8ណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រួសត្រាយមកលើកមកបង្ហាញ ថាចេញពីការយល់ត្រូវការយល់ត្រូវពាក់ព័ន្ធជាមួយចិត្តណា ពាក់ព័ន្ធជាមួយចិត្តពាក់ព័ន្ធជាមួយគំនិតរបស់យើងគំនិតនៃការអប់រំអប់រំធ្វើម៉េចឲ្យចិត្តរបស់ប្រជាពលរដ្ឋខ្មែរក្រោម ទាំងអស់បានយល់ដឹងថាច្បាស់ប្រកបណារឿងហ្នឹងវាជារឿងដែលយើងគួរកប់បី សិក្សាហើយផ្លូវដែលអាចនាំយើងឲ្យទៅរកពន្លឺនៃសុភមង្គលអនាគតនៃប្រជាសាស្ត្រយើងអញ្ចឹងហ្នឹងគុណ ហើយការតស៊ូពីមួយថ្ងៃទៅមួយថ្ងៃជាការពិតយើង ចាប់ផ្ដើមពីដំបូងទីវាទៅទៅជួបឧបសគ្គណាអញ្ចឹងណាដំណើរជីវិតយើងសាមញ្ញហ្នឹងក៏វាឧបសគ្គដែរណាឧបសគ្គដែលងាយងាយគឺការស្រេកការឃ្លានឈឺជូសអីចឹងណាទេអញ្ចឹងណានឹងឧបសគ្គដែលថាវាមួយថ្ងៃវាពីរបីដងណាណាបាត់ជើងតូចបាត់ជើងធំ ចិញ្ចោចិញ្ចោបាទក្លៀនបាយស្រីទឹកអីចឹងនោះជាឧបសគ្គដែលយើងមានឆ្នាំសម្រាប់រងាប់យើងមានអាហារយើងមានទឹកអីសម្រាប់រងាប់យើងមានបន្ទប់ទឹក យើងមានប្រគុណសម្រាប់រងាប់វាសម្រាប់រំដោះតើឧបសគ្គនៃការតស៊ូដើម្បីសិទ្ធិសេរីភាពអ្វីគឺការគម្រាមកំហែងបំផិតបំភ័យចាប់ដាប់គុកអឺលុបបំបត្តិការងារបិទសេដ្ឋកិច្ច ធ្វើបាបយើងផ្នែកពិខិតស្នាមផ្សេងផ្សេងហើយតើយើងត្រូវជំនះយ៉ាងម៉េចយើងត្រូវជំនះដោយ ការផ្សព្វផ្សាយដោយការរួមគ្នាចិត្តមួយថ្លើមមួយបើប្រជាពលរដ្ឋប្រទេសនៅក្នុងប្រទេសមួយ នៅថារួមទាំងទឹកដីកម្ពុជាក្រមទាំងមូលប្រសិនបើ ងើបឡើងតស៊ូប្រឆាំងតែលំដាប់100 200នាក់ឬ1000 2000នាក់វាងាយស្រួលបង្កាបទេគេងាយស្រួលបង្កាបពីព្រោះកម្លាំងនគរបាលយួនមាន ដល់តែ1លាននាក់ណោះយើងសើបណាទេយើងឆែកមើលនៅក្នុងតួលេខនៃមន្ត្រីប៉ូលីសរបស់នគរបាលរបស់យួនណាមានដល់តែ1លាននាក់អញ្ចឹងគេងាយបង្ក្រាប តែបើយើងងើបឡើង30 40ម៉ឺននាក់ពី300ពាន់នាក់គេគ្មានមធ្យោបាយបង្ក្រាបទេអត់មធ្យោបាយបង្ក្រាបទេ ហើយសំលេងពី300ពាន់នាក់នឹងធ្វើឲ្យរង្គើពិភពលោកណានឹងកញ្ជ្រោកបាននៅការចាប់អារម្មណ៍របស់អ្នកប្រជាធិបតេយ្យនោះណាតើឥឡូវសំបីតើឥឡូវគុណទុំប្រហែលអ្នកសិនប៉ុណ្ណឹងណា ការពិតដែលយើងធ្វើយើងទទួល បាន ការចាប់អារម្មណ៍ទទួលបានការយកចិត្តទុកដាក់ ពី Special Rapporteur នៃអង្គការសហប្រជាជាតិពីក្រសួងការបរទេសសហរដ្ឋអាមេរិកក្រសួងការបរទេសនៃប្រទេសអូស្ត្រាលីណាបាទបីបាត់ថាប្រទេសកាណាដាញូហ្សេឡង់សហគមន៍អឺរ៉ុបក៏គេដឹងមកពីយើងមានតំណែងនៅខាង UNPO ផ្នែកខាងសហគមន៍អឺរ៉ុបហើយហ្សឺណែវគឺយើង UNPO នៅចិត្តនោះណា អញ្ចឹងហ្នឹងបាទឥឡូវណាថ្ងៃនេះខ្ញុំកណាចង់ធ្វើការចាប់អារម្មណ៍ជាពិសេសនៅដំណើរដែលសហរដ្ឋអាមេរិកបាន អញ្ជើញប្រធានាធិបតី Vladimir Zelensky ទៅចូលរួមថ្លែងនៅក្នុងសភាវិមាន Capitol នៅ Washington DC អញ្ចឹងណា តើអតិពលដែលជាកត្តយោនៃប្រធានាធិបតីនឹងបន្ទាប់ពីរុស្ស៊ីចូលឈ្លានពានអស់រយៈពេល300ថ្ងៃតើពិភពលោកនឹងគេចាប់អារម្មណ៍យ៉ាងម៉េចសហរដ្ឋអាមេរិកបានបង្ហាញនៅគំនិតយ៉ាងម៉េចណាយើងធ្វើការពិចារណារឿងនឹងបន្តិចណាដែរហើយតើការតស៊ូរបស់យើងនឹងមានសង្ឃឹមឬទេ គាត់ប្រៀបធៀបអញ្ចឹងទេណាប្រៀបធៀបអញ្ចឹងណាឲ្យឃើញណាគាត់ណាចង់លើករឿងហ្នឹងឥឡូវគាត់ចាស់ឃើញថា Zelensky ហ្នឹងគាត់ជាបុគ្គលម្នាក់គត់ដែលធ្វើឲ្យមានការសហរដ្ឋអាមេរិកអន្តរជាតិមានការយកចិត្តទុកដាក់ខ្លាំងជាពិសេសគឺសហគមន៍អឺរ៉ុបអឺរ៉ុបហ្នឹងគេហៅថាអង្គការ NATO ទេវាមានការជួយឧបត្ថម្ភផ្នែកខាងសម្ភារៈសឹកផងផ្នែកខាងកម្រិតស្មារតីផង តើខ្មែរក្រមរបស់ យើងនឹងគឺអនាគតទៅយើងអាចមានមានចំហមានការទៅយកជាគំរូសម្រាប់អនុវត្តផែនការរបស់យើងបានដល់កម្រិតណាទេគោលការណ៍របស់ Svensky ទេណាឥឡូវអង្គគ្រូយើងធ្វើការពិនិត្យមើលទាំងអស់គ្នាហ្នឹងណាយើងធ្វើការពិនិត្យមើលតើសហរដ្ឋអាមេរិកហ្នឹងអឺបន្ទាប់ចុងក្រោយកន្លែងដែលគាត់ ដាក់កងទ័ពចុះទៅជួយអន្តរាគមគឺប្រទេសអាហ្វហ្គានីស្ថានបន្ទាប់ពីពេល20ឆ្នាំលោក Joe Biden គាត់ឡើងនិយាយទៅអាផែនការដកទ័ពហ្នឹងវាមានធានាបដីតាំងពីចុងអាណត្តិលោកអូបាម៉ាណាហើយក្រោយមកលោក Donald Trump ក៏មាន ការដកមកខ្លះណាតែលោក Joe Biden សម្រេចថាផ្ដាច់ទាំងស្រុង ដកមកទាំងស្រុងដកពីអាហ្វហ្គានីស្ថានបាទញាប់បញ្ញាលជាទីបំផុតគេហៅថាអឺរបៀបដូចបន្ទាន់ណាមកពីមរភូមិយូក្រែននេះវាដល់ពេលណាលោះហើយទៅតែมันអាចបង្អង់យូរបានទេដកបេសកកម្មជាណាដកនៅការជួយឧបត្ថម្ភដល់ក្រុមនោះបានបានបានណាមកពីហេតុអី ការតស៊ូនៅកន្លែងណាក៏ដោយ ដែលគេឃើញថាអាមេរិកជួយវៀតណាមដបងប្រាជ័យជួយហ្វីលីពីន ប្រាជ័យជួយ សាធារណរដ្ឋខ្មែរនៅប្រទេសកានឹងរបបលោកលន់នល់ប្រាជ័យហេតុអីមកអំពីរដ្ឋាភិបាលនោះពុករលួយពុករលួយហើយគេបដាក់ទុនទៅគេទៅជួយនឹងគេគេបដាក់ទុនណា គេហៅថា investment បាទពួកណាលឺសូលោកធានរដ្ឋមន្ត្រី Zelensky គាត់លើកឡើងតិចទៀតយើងភាសាហ្នឹងណាគេប្រដាក់ទុនដើម្បីការពារលទ្ធិជាតិបតៃសិទ្ធិសេរីភាពអឺរបៀបរបបដឹកនាំ ពិភពលោករបស់អង្គការសហជីវជាតិច្បាប់អន្តរជាតិនោះប៉ុន្តែរដ្ឋាភិបាលដែលគេទៅជួយហ្នឹងពួកក៏លួយ ខ្លួនឯង គ្មានសមត្ថភាពអញ្ចឹងគេមើលឃើញមកមតិខាងក្រៅគេថាប្រទេសអាមេរិកទៅជួយកន្លែងណាមិនដែលជោគជ័យទេហើយតែងតែបោះបង់កន្លែងនោះចោលតើសមគេបោះបង់ទេឥឡូវសាធារណរដ្ឋវៀតណាមក្បោពុកក៏លួយភ្លើងគេជួយ ទៅលក់ឲ្យយួនគុំនេះបបសាធារណរដ្ឋខ្មែរក៏ភ្លើងគេជួយ ទៅយកលក់ឲ្យខ្មែរក្រហមខាងនោះស៊ីស៊ូគ្នាថៅគ្នាអញ្ចឹង ចេះតែយកលុយពីសហរដ្ឋអាមេរិកគេមើលឃើញគេមិនគេមិនដឹងទេបាទប៉ុន្តែគេចេះតែខំទៅបើកន្លែងណាមួយវាគ្មានមនុស្សដែលគួរឲ្យគេទុកចិត្តបានក៏គេចេះតែខំប្រឹងធ្វើបង្ហាញអំពីអធិបុលរបស់គេនៅថាថាជានគរបាលរបស់ពិភពលោកគេចង់ធ្វើអញ្ចឹងទៅ World Security ណា World Security នេះគេចង់ធ្វើអញ្ចឹងទៅថាជាអឺមហាអំណាចណា សពគ្រប់បែបយ៉ាងនៅលើពិភពលោកមហាអំណាចសេដ្ឋកិច្ចមហាអំណាចអាវុធមហាអំណាចបរមាណូអីចឹងទៅណាផាំងបច្ចេកវិទ្យាដល់គេសម្រាប់អញ្ចឹងគេធ្វើការក្នុងពេលដែលពួកប្រទេសអ៊ុយក្រែននេះផ្ដាច់ខ្លួនចេញ ពីប្រទេសរុស្ស៊ីបាច់ចេញ ពីសហភាពសូវៀតណាណាកាលពីសម័យសង្គ្រាមត្រជាក់ផុតទៅណា ប្រទេសជាច្រើននៅក្នុងសហគមន៍សហភាពសូវៀតនោះផ្ដាច់ខ្លួនក្នុងនោះមានយូក្រែនដែរផ្ដាច់ខ្លួនចេញមកណាណាឯករាជ្យបោះឆ្នោតធានាប្តីអីខ្លួនគេប្រទេសគេដឹកនាំប្រទេសគេដោយឡែកអញ្ចឹងគឺតស៊ូតាំងពីរុស្ស៊ីឆ្លៀនពៀនក្រោយមករុស្ស៊ីនឹងឆ្លៀនពៀនចូលគ្រីមៀចូលដុនបាសហើយគេមើលឃើញធានាប្តីក្រោយនេះអឺអឺអ៊ុយក្រែនតំបាន ប្រធានតំបានតំបាន2ដែរ តំបានណាតំបានទីទេព្រោះតំផ្ដាច់ខ្លួនចេញពីនិយាយពីសង្គ្រាមត្រជាចប់ឆ្នាំ89 92កាលគូប្រជោគាត់ធ្លាក់សេដ្ឋកិច្ចណាគាត់ដូលប្រອບហ្នឹងកាលហ្នឹងវាយរូបលេនីនអីទម្លាក់ចោលហ្នឹងណាណាអញ្ចឹងសហភាពសូវៀតហ្នឹងវាលាយអញ្ចឹងបានគេវាคล้ายទៅជាប្រទេសរុស្ស៊ីវិញនៅសល់តែ3 4ប្រមាណប្រទេសទេទៅមុនសហភាពក្រោយសហព័ន្ធណាសហព័ន្ធរុស្ស៊ីអញ្ចឹងណាវាថយមកតូច ពីដើមវានៅសល់អាមកដល់ប្រទេសទៀតគេចេញណាគេចេញទៅនៅសល់តែប្រទេសទី3ដែលនៅប្រកាន់មមខាងទីគុំនេះនឹងនៅសល់ចឹងទេហើយអ៊ុយក្រែនជាចំណែកមួយនៃនៃប្រទេសរុស្ស៊ីទាំងប៉ុន្តែវប្បធម៌អីស្តៀងស្តៀងគ្នាសឹងថាប្រជាសាស្ត្រតែមួយពូជដំបូងណាសឹងថាពូជដំបូងតែមួយប៉ុន្តែកម្មពិតវាចេញពីអ៊ុយក្រែនតៅច្រើនហើយក្នុង នោះ នៅក្នុងប្រទេសរុស្ស៊ីនោះក៏មាន មនុស្សដែលពូជសាសអ៊ុយក្រែននឹងធ្លាប់ធ្វើធានាទឹកដីនៅប្រទេសនោះដែរនៅរុស្ស៊ីណាហើយភោគផលធម្មជាតិភោគផលកសិកម្មសៅសាល័យផលិតបានច្រើនអឺខេត្តខាងឧស្សាហកម្មដូចជា ផលិតយន្តហោះផលិតរក្រោះធ្វើនៅកលែងនាវាសម្រាប់ផ្ទុកយន្តហោះនៅកណ្ដាលសមុទ្របាទសាសនឹងចេះធ្វើណាអញ្ចឹងណាអញ្ចឹងកម្លាំងគេខ្លាំង ហើយដល់ការតស៊ូរបស់គេគុណឃើញទេមិនដំបងគេជួយសឹមសឹមគេជួយតិចតិចទេគេជួយនឹងគេសាលបងមើលសមត្ថភាពមិនដំបង គេសាលបងគេសុំរំដោះធានាសម្ដីនឹងចេញដើម្បីគេចង់ថែទាំទុកក្នុងក្រៅណាចាហើយសម្ដីរបស់គាត់ដែលធ្វើឲ្យគេភ្ញាក់ផ្អើលគេចាប់ដើមតាមដានទៀតហ្នឹងគាត់ថាគាត់អត់ត្រូវការឡានយន្តហោះអីទេគាត់ត្រូវការអាវុធអញ្ចឹងណា គាត់ត្រូវការឡានដើម្បីមករំដោះគាត់ចេញទេគាត់អត់ទៅទេបាទមានណាតន់ជឿណាគេអត់ជឿទេសម័យនោះអញ្ចឹងណាហើយកណាចាំឆានលព្រះអង្គគ្រូក៏ធ្លាប់មានវិភាគពីរឿងនឹងដែរយើង ធ្វើការពិចារណាថាវាមិនត្រូវ100%ប៉ុន្តែការសន្តានរបស់យើងខ្ញុំកណាទទួលស្គាល់ទទួលស្គាល់ថាការយល់ឃើញរបស់យើង យើងពិនិត្យមើលព្រោះអឺ ជាទូទៅស្អីទាំងអស់ខ្ញុំកណាផ្អែកទៅតាមធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានលើកឡើងហើយយើងមើលអ្នកណាដែលធ្វើទៅតាម អនុវត្តទៅតាមធម៌មេគានៃព្រះសម្មាសម្ពុទ្ធណាមេគាដឹកនាំបុនមាន វាបបអីទាំងអស់វាមិនមែនថាមនុស្សទាំងអស់ហ្នឹងគេគ្មានគំនិតទេគេមានណាប៉ុន្តែ បុគ្គលដែលត្រាស់ដឹងឈ្មោះប្រសមណៈគោតមនឹងព្រះអង្គបានរកឃើញនៅផែនទីនៃជីវិតពិសេសជាងគេណាចឹងណាអ្វីដែលព្រះអង្គមានបន្ទូលនៅក្នុងបត្រៃបិដកគឺយើងមើលឃើញថាអ្នកដើរតាមនឹងទទួលបានជោគជ័យសម្រាប់ជីវិត សម្រាប់សង្គមជាតិសម្រាប់ប្រជាសាសន៍នោះនោះទាំងអស់ណាចឹងណា ពីព្រោះនោះគឺជាច្បាប់សកលហៅថា universal law អញ្ចឹងណា universal law ប្រធររបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺជាច្បាប់របស់ចក្រវាល ច្បាប់ចក្រវាលអ្វីអ្វីដែល សម្រាប់មនុស្សទូទៅហ្នឹងសម្រាប់សត្វលោកសម្រាប់សត្វលោកទាំង3ឋាននោះណាណា វាមិនមែនសម្រាប់តាឥណ្ឌាខ្មែរអីអត់ខាងអត្តរនិកាយហើយឬមួយក៏ខាងអត់ទេតក្ខណនិកាយឬមួយក៏ខាងគណៈមហាយាន ហិនយានអីទេដាច់ដライអត់ទេ ទូទៅទាំងអស់មិនសម្រាប់គ្រឹះបែអីពុទ្ធសាសនាទេអត់ទេសម្រាប់សត្វតមនុស្សសម្រាប់សត្វមនុស្សលោកតែមនុស្សលោកបងបងអញ្ចឹងឲ្យតែអ្នកណាដើរតាមផ្លូវហ្នឹងដល់ចូលជ័យណា ហើយខ្ញុំកណាឃើញគាត់ព្យាយាមតស៊ូអញ្ចឹងយើងពិនិត្យពិចារណាទៅតាមពធដែលព្រះអង្គសម្ដែងត្រូវច្រើនជាទីបំផុតនោះហើយគឺជាចាជោគជ័យរបស់គាត់ការតស៊ូការព្យាយាម សម្ដីរបស់គាត់ថ្លែងនៅ ក្នុងវិមាន កាពីតុលនៅ ក្នុងស្នាវិមានរដ្ឋសភារបស់គេហ្នឹងអឺ មាន ការគ្រប់គ្រងមានការទទួលហើយគណៈភ្ញាក់ផ្អើលគាត់ពាក់អាវយឺតទៅហ៊ានគាត់មានពាក់អាវប្រវត្តិកអីអាវធំអីអាវក្រស៊ីអីអត់ទេណាធម្មសាមញ្ញគឺជាលក្ខណៈប្រធាននាយកបដីមួយដែលនៅក្នុង សមរភូមិជាមួយតាហ៊ានដឹងសុខទុក្ខរបស់តាហ៊ានហើយ ដឹងថាតាហ៊ានត្រូវការអីមិនមែននៅ ក្នុង ការិយាល័យមើលតែរបាយការណ៍ទេអត់ទេ នោះហើយក៏ផ្សេងផ្សេងគ្នា អំពីសាធារណរដ្ឋខ្មែរផ្សេងគ្នាអំពីប្រទេសហ្វីលីពីនផ្សេងគ្នា អំពីរដ្ឋាភិបាលទីក្រុងសៃកនបាទផ្សេងគ្នាអំពីរដ្ឋាភិបាលនៅអាហ្វហ្គានីស្ថានណាវាផ្សេងអញ្ចឹងហើយមើលឃើញជោគជ័យមែននេះជាលើកទី1ដែលសហរដ្ឋអាមេរិកជួយនៅខាងក្រៅប្រទេសអត់មានបញ្ជូនតបទៅណា លតីក្រៅពីនោះមិនសូវមានតបទៅអស់ហ្វីលីពីនក៏មានតបគាត់អឺសាយហ្គនក៏មានតបទៅពេងគួរណាសាធារណរដ្ឋយួននោះក៏មានតបទៅ យួនសេរីសាធារណរដ្ឋខ្មែរក៏មានតបមកនៅអាហ្វហ្គានីស្ថានតបកាន់ច្រើននៅអ៊ីរ៉ាក់វិញតបច្រើនអ៊ីរ៉ាក់នេះអត់មាន បានផលប្រយោជន៍អីទេបានត្រឹមបំបាយអ្នកផ្ដាច់ការអ្នក គេហៅពលជាមួយអំណាចហ្នឹងសាដាមណាសាដាមហ៊ូសេនហ្នឹងផ្ដាច់បានឡាប់បានតែមនុស្សម្នាក់ហ្នឹងប៉ុន្តែថាឲ្យអ៊ីរ៉ាក់រៀបរយអត់ទេនៅឆ្លោះគ្នាពេញហ្នឹងអញ្ចឹងអាហ្វហ្គានីស្ថានហ្នឹងនៅឆ្លោះគ្នាពេញហ្នឹងមូស្លីមអីគឺថាគាត់ណាបានសម្រួលឲ្យ សិទ្ធស្ត្រីនឹងបានខ្លះអញ្ចឹងជនពួកនោះពិបាកបដៅណាណាហើយសាធារណរដ្ឋខ្មែរមានបានប្រយោជន៍អីចាញ់ខ្មែរក្រហមអញ្ចឹងទៅហ្នឹងហើយបងពីយើងពុករលួយតើយើង យើងមិនដឹងខ្លួនយើងទៅធ្វើម៉េចយើងមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេហើយមិនដឹងធ្វើយ៉ាងម៉េចដើម្បីទប់បញ្ហាពុករលួយនឹងបានបំពីយើងអត់ទៅសមរភូមិណាណាហើយប្រធាននេះសម្ដីនេះក៏ទៅសមរភូមិទៅបន្ទល់មកហើយដូចមានអ្នកខ្លះសើចឲ្យគាត់ថាគាត់ជាតួកុនអីចឹងទៅតួកុនតារាកំ pl ែងរឿងកំ pl ែងអីណាប៉ុន្តែចិត្តមុមុតណាមនុស្សម្នាក់ម្នាក់ ជាទូទៅការពិតគាត់សាកល្បងដែរទេសហរដ្ឋអាមេរិកនឹងសាកល្បងដែរខ្ញុំកណាជឿថាគេមិនជឿទេប៉ុន្តែគេភ្ញាក់ផ្អើលពាក្យដំបងហើយមនុស្សហ៎គាត់ចាប់ផ្ដើមពីដំបងទីហ្នឹងប្រសិនណាបើមនុស្សនឹងឆ្លាញ់តបសម្បត្តិលោកសេលីនស្គីនឹងមិនអ្នកក្រណាមានកូនអ្នកក្រណាគាត់មានលុយជាង200លានដែរហ្នឹងហើយខ្លួនគាត់ណាគាត់មានលុយជាង200លានលុយអ៊ុក្រែនយូក្រែនណាអត់តិចទេ បើគាត់ទៅក្រៅក៏គាត់រស់ស្រួលដែរខ្ញុំកណាគិតអញ្ចឹងប៉ុន្តែគាត់សម្រេចចិត្តថាគាត់នៅជាមួយប្រជាពលរដ្ឋរបស់គាត់បាទហើយគាត់បានថែខ្លួនបានសុខសប្បាយអត់មានគ្រោះថ្នាក់ដឹកនាំតបរបស់គាត់បានជោគជ័យទោះបីអឺកងទ័ពរុស្ស៊ីបាញ់មីស៊ីលទៅបំ ផ្លាញឲ្យងឹតឈឹងក្នុងកដោតិចផ្ដាច់ទឹកផ្ដាច់ភ្លើងក៏ដោយគាត់នៅតែតស៊ូហើយគាត់បង្ហាញនៅវីរភាពស្ដីក្លាហានរបស់គាត់ធ្វើឲ្យកក្រើកស្ថាប័នរដ្ឋសភានៃប្រទេសអាមេរិកទាំងមូលធ្វើឲ្យលោកប្រធានាធិបតីជូបៃដិនគាត់ប្រកាសថាត្រូវចំណាយលុយប្រមាណក៏បានពេលប្រមាណក៏បានអត់មានកំណត់ ជួយអ្នកឯងឲ្យបានជ័យជំនះពីព្រោះគេឃើញ ផ្លូវជោគជ័យវាមកដល់ហើយហើយខ្ញុំពុណាឃើញថានេះគឺជាការតស៊ូមួយ រវាងសេចក្តីស្មោះត្រង់ទៅតស៊ូជាមួយនឹងការឈ្លានពានហើយការកំណាចខូខើរបស់ជនចាត់ផ្ដាច់ការហ្នឹងតើបានជោគជ័យយ៉ាងម៉េច អញ្ចឹងណាគុណផ្ទៀងផ្ទាត់ប្រជាប្រដ្ឋអ៊ុយក្រែនជាមួយនឹងសមត្ថភាពប្រទេសរុស្ស៊ីដែលមានអឺសហព័ន្ធរបស់គាត់គាត់ជួលទាហាន ពីប្រទេសនេះប្រទេសនោះដែលដែលរួមគ្នាមួយប្រទេសគាត់ហ្នឹងទៅទៅឆ្លៀនពៀនប្រទេសគាត់ហ្នឹងទៅប្រទេសលោកសេលិនស្គីយូក្រែនហ្នឹងហើយយើងមើលទៅគឺថា100ដុល្លារដូចថា 5ទល់នឹង100អញ្ចឹងណាព្រោះស៊ីជាង100លានណាយ៉ាងហើយពួកគាត់នឹងជាង20លានបាទជាង20លាននេះប៉ុន្តែវីរភាពរបស់គេយើងមិនអាចស្មានបានខ្ញុំបណ្ណាជឿនៅលើសេចក្តីស្មោះត្រង់ជំនួយភាពស្វិតស្វាញមិនទម្លាក់ចុះ នៅសេចក្តីព្យាយាមហើយការចេះ ដឹងរបស់ប្រជារដ្ឋពលរដ្ឋគេ យើងមើលឃើញសពាវុធគាត់ហ៊ានថាអញ្ចឹងអឺសម្ភារៈសឹករបស់សហរដ្ឋអាមេរិកទាំងរថក្រោះទាំងយន្តហោះទាំង drone ទាំងអាវុធទំនើប គឺប្រជាប្រដ្ឋយូក្រែនចេះប្រើប្រាស់ទាំងអស់មិនបាច់ទៅហ៊ានអាមេរិកទៅជួយច្បាំងគាត់និយាយនៅក្នុងរដ្ឋសភានឹងអញ្ចឹងគាត់ថាគាត់អត់ត្រូវការទៅហ៊ានអាមេរិកទៅជួយច្បាំងទេសូមសហរដ្ឋអាមេរិកជា ប្រដ្ឋអាមេរិកកុំបារម្ភ យើងអរគុណហើយការឈ្នះសង្គ្រាមនេះមិនមែនគាត់ទេ គឺយើងទាំងអស់គ្នាហើយគាត់និយាយមកចំណុចដែលខ្ញុំគុណណាចាប់អារម្មណ៍ជាទីបំផុតគឺថាវិនិយោគរបស់អឺជំនួយលុយកាក់ហើយនឹងអាវុធរបស់សហរដ្ឋអាមេរិកប្រជាពលរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែននេះមិនមែន ជាអំណោយសប្បុរសធម៌ទេប៉ុន្តែគឺជាការវិនិយោគដើម្បីលទ្ធិប្រជាធិបតេយ្យហើយសន្តាប់ធ្នាប់ពិភពលោកអញ្ចឹងគឺសហរដ្ឋអាមេរិកបានធ្វើវិនិយោគសម្រាប់ការគោរពច្បាប់អន្តរជាតិសម្រាប់សន្តាប់ធ្នាប់ពិភពលោកហើយនឹងលទ្ធិប្រជាធិបតេយ្យ គាត់ដូរអញ្ចឹងមិនមែនជាអំណោយសប្បុរសទេនោះប៉ុន្តែធំជាងនឹងច្រើនណាគឺការជះលុយទៅប្រដាក់ទុនដើម្បីថែទាំសន្តិសុខឲ្យពិភពលោកពីព្រោះហេតុអីបានគាត់ប្រើភាសាហ្នឹងសហព័ន្ធរុស្ស៊ីគឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកទាំង5នៃមហាអំណាចនៃអឺសមាជិកអចិន្ត្រៃយ៍អឺ Security Council ក្រុមប្រឹក្សាពិបាលសន្តិនៃសន្តិសុខពិភពលោករបស់អង្គការសហប្រជាជាតិបើគេបណ្ដោយឲ្យប្រទេសរុស្ស៊ីឈ្លានពានយូក្រែនបាន គឺ ជាការរំលោភបំពាននៅលើ ច្បាប់អន្តរជាតិ អញ្ចឹងប្រទេសចិនក៏អាចឈ្លានពានតៃវ៉ាន់បានក៏អាចឈ្លានពានកន្លែងដទៃទៀតបានដែរប្រសិនបើបណ្ដោយឲ្យរុស្ស៊ីឈ្លានពានយូក្រែនដោយក្រុមប្រទេសទាំងអស់ស្រឡាញ់លទ្ធិជាតិបតៃមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំมันអាចបង្ក្រាបប្រទេសរុស្ស៊ីបានទេនឹងគោលការណ៍ធំអញ្ចឹងណាគាត់គាត់ឃើញនៅលើកនេះ ជំនួយទៅប្រទេសអ៊ុយក្រែនណា យើងមិននឹកស្មានទេយើងអត់នឹកស្មានទេហើយមិនដែលមានគម្រោងថាវិការអីជះមកទៅទៅផ្នែកជំនួយបរទេសដល់កម្រិតហ្នឹងទេយើងអត់ដែលឃើញទេសម្បើណាបាទយើងអត់ដែលឃើញមកហើយយើងមិនដែលសង្គ្រាមណាសាហាវព្រៃផ្សៃដោយសង្គ្រាមហ្នឹងទេណាចូលទៅឆ្លៀនពៀនឲ្យសាហាវព្រៃផ្សៃយ៉ាង យើងអត់ដែលឃើញហើយតើគេតស៊ូបានជោគជ័យយ៉ាងម៉េច រហូតដល់មានសមត្ថភាព បំផ្លាញនៅជំរុំតបដែលបានបំផ្លោងអាវុធមីស៊ីលហ្នឹង ទៅទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់គាត់គាត់មានសិទ្ធទៅទៅវាយដល់ទឹកដីរុស្ស៊ីមានសមត្ថភាពដល់ប៉ុណ្ណឹងឥឡូវយូក្រែនកាន់តែបង្ហាញឲ្យពិភពលោកឃើញថាគាត់គ្រប់សមត្ថភាពដើម្បីនឹងតបតដើម្បីនឹងការពារ ហើយយើងជឿថាគាត់អាចមានសមត្ថភាពវាយយកនៅដណ្ដើមយកទឹកដីគ្រីមៀនឹងត្រឡប់មកវិញអីដែលបាត់បង់ទៅណាពេលដែលប្រជាពលរដ្ឋចិត្តមួយឆ្លើមួយអញ្ចឹងគាត់ឃើញចិត្តមួយឆ្លើមួយខ្ញុំគណថានេះគឺជាមេរៀនមួយធំណាសម្រាប់ខ្មែរក្រមមកមេរៀនមួយធំមេរៀនយ៉ាងម៉េចខ្លះអញ្ចឹងមេរៀននៃសេចក្តីស្មោះត្រង់ចំពោះជាតិខ្លួន ចំពោះប្រជាសាសន៍ខ្លួនបែបបាត់ថាយើង បាត់បង់ទឹកដីប៉ុន្តែយើងនៅសល់ប្រជាសាស្ត្រយើងនៅសល់វប្បធម៌យើងនៅសល់គេមរតករបស់យើងជាច្រើនដែលណាពុទ្ធគេមិនណែនណាដែលយើងអាចបន្ត ការទៀមទាចាប់ដើមពីសិទ្ធិសេរីភាពណាសិទ្ធិសេរីភាពយើងឲ្យคล้ายទៅជាជនជាតិដើមពិតប្រាកដយើងនឹងសន្សំសន្សំដើរទៅតាម ការត្រួសត្រាយរបស់អង្គការសហប្រជាជាតិហ្នឹងយើងដណ្ដើមបាននៅភាពអឺស្វ័យភាពរបស់យើងណាហៅថា self determination ណាទេណាការប្រកាសខ្លួនអានោះតលយើងធ្វើដោយខ្លួនឯងតើហើយជាប្រតអូក្រែតគេសុកចិត្តស្លាប់គុណឃើញតែតាំងពីចាប់ដើមយើង យើងសឹងមិនជឿលាប្រពន្ធកូនណាគុណ សុខចិត្តឲ្យប្រពន្ធកូនចេញទៅក្រៅពីព្រោះគេថាទោះបីតែគេស្លាប់ទៅពូជរបស់គេក៏អត់ស្លាប់ដែរបំពីកូនចៅរបស់គេឈាមរបស់គេជាលំដាប់ឈាមអញ្ចឹងណាឈាមអញ្ចឹងណាគេសុខចិត្តស្លាប់គាត់មិនមែនស្លាប់ទេមិនមែនបែកបាក់គ្នាទេបែកបាក់គ្នាដូចគ្នាប៉ុន្តែមិនមែនស្លាប់ដូចយើងរបៀបទៅថា យើងសុខចិត្តឲ្យគេ ចងមេដៃអញ្ចឹងឲ្យដឹកបណ្ដាទៅទាហានប៉ុលពតតែម្នាក់អីចឹងយើងបណ្ដាយើង20 30នាក់100នាក់អីចឹងតែមិនគួរសោះណាគណៈគិតថាបើប្រជាប្រដ្ឋអ៊ុយក្រែនគេមិនសុខចិត្តចឹងទេតែដំណឹង ខ្មែរយើងហេតុអីបានដល់កម្រិតហ្នឹងឆ្ងល់ដែរយើងក៏អត់យល់ដែរយើងអត់យល់ទេមិនដឹងថាហេតុផលនឹងវាយ៉ាងម៉េចមិនដឹងនៅក្នុងទឹកចិត្តរបស់ប្រជាប្រដ្ឋខ្មែរនឹងវាយ៉ាងម៉េចបាក់ស្រុតអស់ណាហើយសូម្បីតែឥឡូវ មានពេលខ្លះខ្លាចយួនហ្មងណាណាមិនឃើញដូចគុណចា សម្រិននិយាយណាអាកូនស្ដីឲ្យអូនណាទៅស្ដាប់ស្ដីខ្លាចយួនអញ្ចឹងមកពីយើងចេះគិតថាយួននោះវាខ្លាំងណាដូចតែពីដើមអញ្ចឹងណាថាឥឡូវឥឡូវបានគេនិយាយភាសាមួយថាលោក Zelensky នេះ Volodymyr Zelensky នេះអាច បើកនៅអាកំបាំងនៃប្រទេសរុស្ស៊ីឲ្យពិភពលោក បានស្គាល់ដែល ពីដើមគេនាំគ្នាខ្លាចនោះទៅហើយដូចយួនសពថ្ងៃចឹងណាហ្នឹងដូចយួនសពថ្ងៃហ្នឹងប្រសិនបើខ្មែរក្រោមយើងហ៊ានបើកក្របអាកំបាំងនៃលទ្ធិកុម្មុយនីសរបស់វៀតណាមនឹងចេញបានខ្មែរក្រមគឺជាវីរៈបរោះរបស់ពិភពលោកពីព្រោះគ្រូដើមរបស់ របស់វៀតណាមរបស់យួនហ្នឹងត្រូវបានសេលិនស្គីបើកក្របហើយបើបង្ហាញហើយសមត្ថភាពពិត របស់ប្រទេសរុស្ស៊ីហ្នឹងគេបើកហើយបើបង្ហាញហើយវាតល់តែអ្នកតស៊ូហ្នឹងដាច់ខាតពុះពៀដាច់ខាតបដូរស្លាប់ជាមួយគេ បានបានសិទ្ធិសេរីភាពហើយប្រទេសអ៊ុយក្រែនណាបើលោកសេលិនស្គីនឹងគាត់មិនបដូរស្លាប់គាត់មិនឈ្នះដល់សប្តាហ៍នេះទេគាត់ បន្តស៊ូដល់300ថ្ងៃហ្នឹងទេអានោះសោះយកជីវិតទៅបដូរណាណាយើងជាអ្នកដឹកនាំនឹងត្រូវយកជីវិតទៅបដូរហ្មងអត់បានណាអត់បានហ្នឹងហើយការតស៊ូត្រូវដល់កម្រិតហ្នឹងមិនក្រាបនិយាយអញ្ចឹងហើយនាំមនុស្សឲ្យទៅស្លាប់ជំរុញមនុស្សឲ្យស្លាប់អត់ទេប៉ុន្តែយើងត្រូវធ្វើចិត្តឲ្យឲ្យចិត្តយើងនឹងជួលច្បាស់អញ្ចឹងបានកើតចេញចាប់ដើមពីដោយព្រះអង្គគ្រូមានទូលថាសម្មាទិដ្ឋិ យល់ឃើញថាការតស៊ូនឹងគឺជាការពិតបើយើងឆ្លាប់ទៅនៅមានខ្លួនយើងនឹងរាប់ម៉ឺនរាប់ពាន់រាប់សែនអាចឡើងមកចំនួនបន្តតាណារបស់យើងទៅទៀតគេហៅថា continue marching បន្តការបោះជំហានទៅមុខជានិច្ចហើយជោគជ័យមិនរបូតចេញពីយើងទេពី វីរវីរភាពដើរតាមវីរភាពណាដើរតាមវីរភាពតាសៀមអង្គុយចាដើមណាព្រោះចាស់ទុំរបស់យើងគាត់មិនទន់ខ្សោយអញ្ចឹងទេគាត់មិនទន់ខ្សោយដាច់ខាតថាគណៈថាខ្មែរអេសាសនាក៏អញ្ចឹងដែរមានដំណាក់កាលនៃមេដឹកនាំព្រោះសហរដ្ឋអាមេរិកក៏អញ្ចឹងដែរវាមិនមែនខ្លាំងគ្រប់តែមេដឹកនាំអញ្ចឹងទេគុនឃើញទេ អឺជាច្រើនអាណត្តិមកហើយគេចេះតែចរចាចរចាលួងលោមគេញើតញើតសហភាពសូវៀតណាហើយក្រោយមកសហព័ន្ធរុស្ស៊ីក៏នៅមានការញើតដែរលួងលោមជួយឧបត្ថម្ភអីដូចជួយឧបត្ថម្ភប្រទេសចិនឲ្យរីកចម្រើនអីចឹងទៅដល់រីកមាឌចឹងទៅកោងក្អឺតក្អោងចឹងទៅក្រមវិធីកុំនេះអញ្ចឹងណាខាងលទ្ធិជាតិតៃគេនឹកថា ជួយឲ្យក្រមប្រទេសកុម្មុយនីសនឹងទៅឲ្យប្រជាប្រដ្ឋនឹងមើលឃើញថាគួរតែបដូររបបដោយខ្លួនឯងអញ្ចឹងគេជួយឲ្យសេដ្ឋកិច្ចរុងរឿងប៉ុន្តែសេដ្ឋកិច្ចរុងរឿងអាមេដឹកនាំនោះវាលោតចូលមកដូរច្បាប់រដ្ឋសភាដូររដ្ឋធម្មនុញ្ញអីចឹងទៅដូរកែប្រែច្បាប់នឹងដើម្បីការគ្រប់គ្រងនោះបានកាន់តែច្រើនដើម្បីអំណាចរបស់គាត់នោះបានយូរវែងអញ្ចឹងទៅពើងទ្រូងដាក់ពិភពលោកក្នុងពេលដែលពិភពលោកទៅជួយ រុស្ស៊ីកាលនោះអត់បាយតាកាលជំនាន់រួបឆៅកាលនោះតម្រងជួទិញនំប៉័ងណាគុណម៉ោងជួ3ម៉ោងទិញបាននំប៉័ងមួយទេបាយរសាអីប្រទេសប៉ុណ្ណាណៃប្រទេសនោះវាណាផុងខ្លួនទៅធ្វើសង្គ្រាមនៅក្រៅប្រទេសច្រើននោះអធ្វើឲ្យទៅក្រៅប្រទេសច្រើនកាលនោះមានតនលក់សាំងលក់អីទៅអឺរ៉ុបកំពង់ប្រេងនឹងត មានតនលក់បានមាសហើយមាសដោយឥឡូវនឹងណាដល់តាំងពីនងមក បន្ទន់ខ្លួនសង្ឡាមរស់ស៊ីហ៎លោកប៉ូលគីធីងអើលោកអឺលោកពូទីនពូទីនហ្នឹងលោកវ្លាឌីមៀពូទីនហ្នឹងគាត់សង្ងំរស់ស៊ីធ្វើប្រេងតចូលទៅខាងអឺរ៉ុបហ្នឹងតអំពងទៅដរិចអញ្ចឹងបូមហ្នឹងមិនចាំបាច់ដឹកទៀតទេធ្វើអំពងប្រេងហ្នឹងរាប់ឆ្នាំដែរបានហើយអំពងប្រេងហ្នឹងណាមិនបាច់ដឹកជូនអីទៀតអញ្ចឹងបូមយោបូមយោអញ្ចឹងទៅ បញ្ចូលទៅបូមយកបូមយកអញ្ចឹងលុយបញ្ចូលច្រើនទៅ វាក្អេងក្អាងពើងទ្រូងខ្លាំងទៅខ្លាំងទៅលួចផលិតអាវុធលួចបង្កលេងអឺសើបការឲ្យបង្កប់អីផ្សេងផ្សេងអញ្ចឹងបង្កើតអាលេងណាអាលេងការលុបលន់របស់ខ្លួនណាចង់ចង់คลายខ្លួនទៅជាអតីតសហភាពសូវៀតវិញហ្នឹងហើយអញ្ចឹងណាហើយពើងទ្រូងចាប់ដើមឆ្លៀនពៀនសំសំសំសំណា គម្រាមកំហែង NATO ដែលមានសហរដ្ឋអាមេរិកនៅក្នុងនឹងដែរអញ្ចឹងណាអឺចាពើងទូងពើងទូងទៅនឹកឃើញ ថាសហរដ្ឋអាមេរិកច្បាស់ជាដូចធាននៃប្តីមុនទេចរចាគ្នាចរចាគ្នាចុះឃើញលោកត្រាំនឹងរៀងរៀងទន់ភ្លន់ណោះណាចង់រុស្ស៊ីអីយកសហរដ្ឋអាមេរិកនឹងជាជាជាធំ American First ហ្នឹងហើយគាត់ថាហើយអឺរ៉ុបនឹងចង់បែកបាក់ទៀតគាត់គាត់ទឹកថា ចូលបៃដិនហ្នឹងអាយុចាស់ហ្នឹងមកទៅវាក្នុងអង្ការទេអាយុ78ហើយហ្នឹងណាទេមើលទៅណាហើយឥឡូវថែមគាត់80ឆ្នាំទៀតមកទៅវាមិនអីទេអញ្ចឹងទៅបថយហើយណាមួយទៀតដកទិញណាត់ទិញណែងបែបសេដ្ឋកិច្ចអាមេរិកហ្នឹងបែបដល់កឲ្យដុនដាបដល់កឲ្យដកថយហើយចុះអស់លុយសោះហើយ20ឆ្នាំនៅអាហ្វហ្គានីស្ថានហ៎ណាបាទការច្រឡំទៅហើយពេលហ្នឹងអឺរ៉ុបពងបែកបាក់ទៀតអាល្លឺម៉ង់ទៅផ្សេងទៅអង់គ្លេសកាត់ផ្ដាច់ពីអឺរ៉ុបចឹងទៅ ពូទីនថាបានដៃហើយចូលគ្រីមៀអត់អីចូលដុនបាសអត់អីឲ្យអ៊ុយក្រែនក៏មិនហ៊ានសហរដ្ឋអាមេរិកក៏បានតែនិយាយអញ្ចឹងគាត់រៀបតបទៅបណ្ដោយខាងនេះគេបានដៃព្រោះឱកាសគេរងចាំយូរហើយគាត់តម្រាំទាញជនផ្ដាច់ការម្នាក់ឲ្យហ៊ានបំពេញទៅលើ ច្បាប់អន្តរជាតិមិនងាយទេហ្នឹងហើយណា អានេះគឺជាតៈណាគេដាក់នុយដាក់នុយចោលហើយបលាយនុយយូរហើយសម្រាប់មនុស្សដែលប្រទេសដែលធំអញ្ចឹង អំណាចទី2នៃអាវុធនៅលើពិភពលោកมันងាយលងខ្លួនចាញ់បោកស៊ីនុយប្រេះប្រាសទេប្រសិនបើគាត់មិនជឿថាលទ្ធផលនៃការឈ្លានពានរបស់គាត់ នឹងបានជោគជ័យទេគាត់មិនហ៊ានទេ តើតែអញ្ចឹងបថុយខ្លួនទៅគុនឃើញទេពេលដែលលោកពូទីននេះ មាន ម្ដងដូចជាឆ្នាំទៅអញ្ចឹងខ្ញុំកណាចាំលោកប្រធានាធិបតីលោកប្រធានាធិបតីជូបៃដិនគាត់និយាយបាទគាត់និយាយម៉ាត់ហ្នឹងយើង ស្ដាប់ទៅគឺថានៃវិញហើយទលាយហ្មងគាត់ថាលោកពូទីនហ្នឹង miscalculate បានតែមិន លោកពុទ្ធិននឹងគាត់គិតច្រឡំអគិតច្រឡំច្រឡំថាខ្លួនឯងខ្លាំងគិតថាអ្វីអ្វីនឹងដូចការប៉ាន់ប្រមាណរបស់គាត់ដូចដូចឲ្យលេងថាតាដូចការគិតរបស់គាត់អញ្ចឹងណាប្រហែលជាពីដើមមកគាត់ធ្លាប់គិតហើយអាកម្រិតដែលដែលគាត់និយាយភាសាហ្នឹងបានន័យថាសហរដ្ឋអាមេរិកនឹងមានកម្រងយូរហើយ គម្រោងនឹងយូរហើយហើយតម្រាំតឱកាសនេះតម្រាំមកទាញចូលបានប៉ុន្តែរឿងនឹងបានថានៅក្នុងពាក្យមួយគេថាមនុស្សគិតមិនស្មើទេវតាគិតណាអ្វីអ្វីក៏ដោយវាត្រូវតែផ្អែកទៅលើធម្មជាតិហៅថាអ្វីក៏ត្រូវដល់ព្រមដែរគុណក្នុងពធភាសាមាសំពុទ្ធណា លោកថាអត់កុហេតសម្បត្តិដល់ព្រមណារឿងនឹងអត់កើតទេហេតុមិនគ្រប់គឺផលមិនហុចទេបើគម្រោងការរបស់គាត់ធ្វើដូចសង្គ្រាមនៅថាសង្គ្រាមនៅកន្លែងណាក៏មានរុស្ស៊ីហើយអាមេរិកមានរុស្ស៊ីហើយអាមេរិកហើយចិនចូលចូលរួមដៃចូលគឺចឹងហ្មងសង្គ្រាមនៅតាមប្រទេសផ្សេងៗអាហ្វហ្គានីស្ថាន វៀតណាមណាវៀតណាមក៏មានចិនណាភូមាណាអឺសាធារណរដ្ឋខ្មែរណាវាមានចិនវាមានរុស្ស៊ីជួយមកខាងទៅសហរដ្ឋអាមេរិកមកខាងទៅអាហ្វហ្គានីស្ថាននឹងរុស្ស៊ីអាមេរិកចឹងទៅមហាអំណាចទាំង3នេះជួយគឺចឹងហ្មងហើយនឹងក៏ចឹងហើយមមទាញឲ្យគាត់ប្រថុយដោយ ខ្លួនឯងចាឥឡូវសហរដ្ឋអាមេរិកមានណាអត់មានទេទៅទេហ្មងអត់មានទាហានចូលទៅទេ ដាក់តែអាវុធញ៉ាំតែលុយសហគមន៍អឺរ៉ុបក៏អញ្ចឹងមិនដែលមានឃើញសង្គ្រាម ណាដែលគេចាប់ដើមធ្វើអញ្ចឹងទេពីព្រោះនេះបើមិនថាសង្គ្រាមលោកក៏មិនបានដែរពីព្រោះពីដើមសង្គ្រាមលោកគេឲ្យមនុស្សតោណាពេលឥឡូវគេអត់ឲ្យទេប្រជាពលរដ្ឋនៅក្នុងប្រទេស គេនឹងគេតវ៉ាកូនចៅរបស់គេស្លាប់អត់ប្រយោជន៍អញ្ចឹងគេសក់ចិត្តចំណាយលុយ ជួយលុយមិនមានមនុស្សស្លាប់ណាគូមកឃើញគេមានណាធ្វើបាតកម្មអត់ទេប៉ុន្តែនៅក្នុងអ៊ុយក្រែនតើមាន មនុស្សត្រឹមត្រូវដែរណាហេតុគ្រប់គ្រាន់ស្អាតស្អំណាប្រសិនបើអ្នកដតីក្រៅពីលោកឡូឌីមៀសេលិនស្គីក៏ផែនការរបស់សហរដ្ឋអាមេរិកនោះក៏បានជោគជ័យដែរហ្នឹងហ្នឹងអញ្ចឹងហើយគេមើលឃើញគុណមមមមមតងឲ្យរុស្ស៊ីស៊ីនុយមួយហ្នឹងប្របានណាមានរឿងលេងសើចទេ អញ្ចឹងគេចំណាយគ្រីមៀគេចំណាយដុនបាសអូទៅសិនអាទី3ជាប់តែប្រាហើយចលោចលោយូក្រែនសំចូលណាតូយូក្រែនសំចូលណាតូអញ្ចឹងអន្តៈមួយនឹងធំមកក្រឹបតបាក់ក្រឹបឥឡូវដកអត់រួចទេដូចយើងនិយាយពីដើមថារុស្ស៊ីចង់ដកមកណាចាំយើងវិភាគម្ដង ថា រុស្ស៊ីឥឡូវមិនដឹងដកថយដោយរបៀបណាអត់ដឹងដកថយដោយរបៀបណាទេឃើញទេហើយចរចាសំបីទួគីរៀបចំផែនការចរចាគេមិនអោយទេគេមិនអោយការចរចានឹងបានទេខ្ញុំកណាមិននិយាយថាសហរដ្ឋអាមេរិកគេមិនចង់បានសន្តិភាព ទេមិនមិនចង់ទេបើតាមមើលទានអាចបីតម្លៃថាសង្គ្រាមអូសបន្លាយយូរទេតលតែសហភាពសូវៀតនឹង រលាយបាទសហព័ន្ធរុស្ស៊ីអសហព័ន្ធរុស្ស៊ីសំទោសបាទតើតើអស់ពូទីនមែនអស់ពូទីនក៏មិនមិនអស់ដែរសហភាពអសហព័ន្ធរុស្ស៊ីនឹងទៅតែ ធ្លាក់ទៅជាប្រទេសមួយតូចហើយថ្ងៃអនាគតខ្ញុំកណាគិតថាមិនដឹងបែកជាប្រមាណទេសហព័ន្ធរុស្ស៊ីហ្នឹងណានឹងបែកជាប្រមាណចំណាយទេឲ្យคลายទៅជាជំរាកតូចតូចមកពីប្រទេសនឹងធំណា ឲ្យคล้ายទៅជាម្រាកតូចតូចបានសកលលោក អត់មានការភ័យខ្លាចទីមួយយើងធ្វើការចាប់អារម្មណ៍ជាមួយនឹងប្រទេសចិនគាត់លូកលាន់ចូលទៅក្នុងសេដ្ឋកិច្ចទៅក្នុងនយោបាយប្រទេសនេះប្រទេសនោះមែនប៉ុន្តែគាត់អត់ដែលបញ្ជូនតបទៅទេណា អញ្ចឹងមិនដូចសហភាពសូវៀតទេសហភាពសូវៀតដាក់ទ័ពនៅអឺរ៉ុបខាងកើតច្រើនជួយទៅច្រើនក៏អឺរ៉ុបបែកជាពីរហ៎អឺរ៉ុបម្លេចអឺរ៉ុបកើតកាលសម័យធ្វើជាងបាក់ឡាំងហ្នឹងបងណាអញ្ចឹងពីសង្គ្រាមលោកទី2មកគេចែកពិភពលោកជាពីរតែឥឡូវយើងមើលឃើញគេចែកតំណែងជាពីរតំណែងដែលសម្រាប់ចរាចរជាទូទៅគឺប្រេង ឥន្ធនៈឥន្ធនៈឥឡូវតើមានតម្លៃ2ប្រេងដែលចេញប្រទេសរុស្ស៊ីតម្លៃថោកប្រេងលក់របស់អេប៉ិចធម្មតាតម្លៃថ្លៃដោយគេមិនចង់ឲ្យសេដ្ឋកិច្ចនឹងរីកចម្រើនកណ្ដោថ្លៃផលិតហើយថ្លៃលក់អត់សមភាពគ្នាទេអញ្ចឹងណាសឹងតែស្មារដើមលក់ចេញទៅចំណេញតិចផុតអញ្ចឹងគេទិញច្រើនណាថោកទៀត ទិញច្រើនប៉ុន្តែប្រទេសរុស្ស៊ីមិនអាចលក់តម្លៃនោះបានមកពីมันគ្រប់ដើម្បីនឹងផលិតมันគ្រប់ចំណាយណាអញ្ចឹងបានន័យថាអាថ្លៃជួលកម្មករហ្នឹងក៏ត្រូវចុះថោកទៀតអញ្ចឹងកម្មករហ្នឹងក៏ត្រូវធ្លាក់ក្រក្របជាបរដ្ឋហ្នឹងអត់អាចធ្វើការបានទេអ្នក ខ្លះខ្ជិលធ្វើការធ្វើប្រហែលព្រោះសមត្ថភាពការងារ បានល្អតើឲ្យវាវត្តថ្លៃអញ្ចឹងណាហើយបើគុណឲ្យវាវត្តថោក អ្នកធ្វើការក៏ធ្វើចង់ដៃចង់ជើងអញ្ចឹងប្រេងអន្តរជាតិរបស់ប្រទេសរុស្ស៊ីនឹងคล้ายទៅជាប្រេងអន្តរជាតិមួយដែលมันมันមានគុណភាពណាអញ្ចឹងគាត់មានគុណភាព ដោយសារគាត់ឲ្យវាវត្តថ្លៃហើយបើមិនយ៉ាងទេគាត់ត្រូវចាប់បង្ខំជិះជាន់កម្លាំងពលកម្មបើជិះជាន់កម្លាំងពលកម្មវាខុសជាមួយ ILO International Labor Organization អឺ ខុសនឹងច្បាប់ពលកម្មអន្តរជាតិជាបរិបទក្នុងប្រទេសនិងបាតកម្មបាតកម្មវិបត្តិរដ្ឋាភិបាលនៅក្នុងប្រទេសថ្ងៃអនាគតមិនដឹងរឿងអីកើតឡើងទៀតអញ្ចឹងណាចឹងបុគ្គលម្នាក់នឹងអាចคล้ายទៅជា មនុស្សកពុលមុខវែងវាន់គេហៅឥឡូវនឹងគាត់ទៅជាមនុស្សវែងវាន់ហើយគ្រាន់តែមិនទាន់คล้ายទៅជាវិកលចរិតទាំងស្រុងចឹងសប្តាហ៍នេះអត់ដឹងថាអីទេ មិនដឹងជាបជាទៅមុខមានលុយរាប់ពាន់លានប៉ុន្តែធ្វើអំពើលីលានឹងជាអំពើលីលាឯងអំពើឈួតលីលានៅជាលក្ខណៈឈួតឡើយទេមែនហៅថាពាក្យឈួតមកអំពីថាអ្នកនឹងធ្វើអំពើដែលមនុស្សធម្មតាអត់ធ្វើអញ្ចឹងហៅថាឈួតហើយពាក្យឈួតហ្នឹងបានន័យថាអញ្ចឹងអញ្ចឹងណា ទេមិនមែននិយាយក្នុងន័យសើចលេងទេគាត់ណាចង់និយាយធ្វើការបញ្យល់ឲ្យច្បាស់លាស់ហេតុផលជាក់ស្ដែងនៃការតស៊ូវាទៅតែវាត្រូវតែចេញលទ្ធផលមួយ គួរឲ្យចាប់អារម្មណ៍អញ្ចឹងហើយយើងមើលបទពិសោធន៍នោះមិនទៅថាឲ្យយើងទៅទៅតស៊ូដើម្បីស្លាប់ទេប៉ុន្តែរបងមួយថាថា ដូចជាជញ្ជាំងភ្នំមួយនៅពីក្រោយខ្នងយើង គឺ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមនិងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សស្តីអំពីសិទ្ធិមនុស្សអន្តរជាតិយើងមានពីរហ្នឹងជាជញ្ជាំងភ្នំមួយនៅពីក្រោយខ្នងយើងហើយយើងតស៊ូដែលអង្គការសហប្រជាជាតិគ្រប់គ្រងប្រទេសធំធំមហាអំណាចមានសហរដ្ឋអាមេរិកគាត់លោកដៃជួយទៅគ្រប់គ្រងយើងហើយហ្នឹងឥឡូវហ្នឹងយើងមើលឃើញជាក់ស្ដែងអញ្ចឹងណាហើយ ខ្ញុំកណាគិតថាចុងសប្តាហ៍នេះចង់ធ្វើអំពីបទវិភាគវិភាគអំពីបញ្ហាដែល Special Reporter គាត់បញ្ចេញព័ត៌មានថ្មីថ្មីបន្ទាប់ពី60ថ្ងៃដែលវៀតណាមអត់ឆ្លើយនេះហើយគេបណ្ដែតចេញជាសាធារណៈនេះណាពួកគេប្រកាសណាទៀតអត្តបទនោះអស្ចារ្យមែនទែនគុណហ្នឹងហើយគឺបង្ហាញថាសឹងនិយាយថាត្រូវតែបកគលនៅសិទ្ធសម្រាប់វាសនា ស្វ័យសម្រេចឲ្យខ្មែរក្រមផងហ្នឹងហើយសម្រេចវាសនាដោយខ្លួនឯងឲ្យខ្មែរក្រមណាគេនៅតែនិយាយភាសាហ្នឹងតាប៉ុន្តែគេគេចង់និយាយថាអាការដែល មិនបាន បង្រៀនប្រជាពលរដ្ឋយើងឲ្យយល់អំពីសិទ្ធិមនុស្សថែមទាំងយើងយកសភៅយកអីទៅរៀនទៅจะចាប់យើង អាហ្នឹងអស់គេចាប់ដើមឥឡូវនៅក្នុងបាយការហ្នឹងខ្ញុំកណាមើលត្រួសត្រាសសិនណាណាមិនតាន់មើលលំអិតទេ ប៉ុន្តែឃើញនៅតែយើងខាយហ្នឹងទៅបានអង្គការសហជីវជាតិលើកឡើងបាទគាត់ចឹងនិយាយថាយើងខាយនេះជាមនុស្សរបស់អង្គការសហជីវជាតិហ្មងឥឡូវហ្នឹងណាគឺជាអ្នកការពារសិទ្ធិមនុស្សណាហើយថាច់គឿងក៏ចូលរួមនៅក្នុងអ្នកការពារសិទ្ធិមនុស្សដែរណាឥឡូវយើងមើលឃើញហើយក៏បានលើកឡើងអំពីការចាប់ឃុំឃាំងលោកខាច់រី ធ្វើបាបលោកចាញ់សេតលោកអឺស្អីថាត់ទ្វីនោះហើយពលាវនៅអីហ្នឹងប្រហែលខែតហើយនោះច្រើន4 5នាក់លើកឡើងចាំមើលស្អែកស្អែកអីខាន់ស្អែកអីនឹងធ្វើវិភាគរឿងហ្នឹងព្រោះរបាយការណ៍នោះអស្ចារ្យមែនទែន6ដណ្ដប់តំពថែម ទាំងអបសម្ព័ន្ធនោះគឺថាធំណាស់ពេញអស្ចារ្យគាត់លើកនេះរដ្ឋាភិបាលវៀតណាម នឹងឆ្លើយមិនខ្មិច អត់ឆ្លើយមិនអាលើកហើយនឹងវាហួស60ថ្ងៃហ្នឹងគេឆ្លើយមិនតាន់សំពញាពេលគេហ្នឹងគេគេរងចាំហ្នឹង ឆ្លើយ ទៅគេហ្នឹងអត់តាន់ ហើយគេនិយាយទៅកំណត់របស់អង្គការសហជីវជាតិតែកណាហួស60ថ្ងៃគេបដែតឡើងហើយបាទនោះហើយបាយការហ្នឹងតាំងពីថ្ងៃ18ខែ10ម្លេះណាឆ្នាំ2022ណាទេ ហើយដល់គេបញ្ចេញហ្នឹងចុងខែដល់ពាក់កណ្ដាលខែ12ហ្នឹងព្រោះ11 12ហ៎18មកដល់19 20ខែ12នោះបានយើងបានមិត្តមើលរដ្ឋវៀតណាមបញ្ចេញមកឆ្លើយតបមួយគេយ៉ាងម៉េចយ៉ាងម៉េចអានឹងគេមិនបញ្ចេញទេរបាយការណ៍ហ្នឹងហ្នឹងប៉ុន្តែគេឲ្យយើងដឹងជារបៀបសម្ងាត់មិនឲ្យយើងយកផ្សព្វផ្សាយទេហើយឥឡូវ បណ្ដែតចេញមកហួសថ្ងៃអញ្ចឹងក្រុមប្រព័ន្ធផ្សព្វផ្សាយធំធំដូច VOA ភាសាយួនគេទទួលបានគេយកទៅផ្សាយភ្លាមទៅអ VOA ខ្មែរយើងអត់ទាន់ឃើញទេខ្ញុំណាថាគួរកប់3គាត់ឃើញគាត់គួរយកទៅផ្សាយមកពីរឿងហ្នឹងបញ្ហាខ្មែរក្រោមណាវាឈ្មោះថាខ្មែរដែរណាណាណាហើយយើងតស៊ូដើម្បីសិទ្ធិសេរីភាពហើយអតីត ទឹកដីរបស់ប្រជាជាតិកម្ពុជាណាខ្មែរក្រោម កំពុងតែតស៊ូដើម្បីខ្លួនឯងអ្វីបាត់ថាប្រជាជាតិកម្ពុជាមិននិយាយដល់ទឹកដីនឹងមែនប៉ុន្តែយើងនៅតែជាឈាមរបស់ឈាមចរនៃប្រជាប្រដ្ឋខ្មែរអញ្ចឹងណាទេឥឡូវខ្ញុំកណាចង់និយាយថាយើងតកូលខ្មែរដូចនិយាយវិម្សិលហ្នឹងណាទេប៉ុនឈ្មោះក្រោមអានេះតកូលខ្មែរឈ្មោះកដាលណា ខាងសុរិននោះតកូលខ្មែរឈ្មោះលើណាខ្មែរលើខ្មែរកដាលខ្មែរក្រោមណាប៉ុន្តែកូលតែមួយ ខ្មែរតែមួយណាដោយព្រះរាជបុត្ររបស់គូណាអង្គឌួងអញ្ចឹងណាមាននរោដកមានគូណាស៊ីសវ័តមានគូណានរោដំ មានគូណាស៊ីស៊ីវថា មាន3ប៉ុន្តែបុត្ររបស់គូណាអង្គឌួងណា ហើយពីរអង្គបានសោយរែកព្រះអង្គស៊ីវថាបានសោយរែកទៅចេញទៅប្រៃតស៊ូឲ្យទៅប្រាំងចាប់យកមកធ្វើគាត់ទៅណាអញ្ចឹងឥឡូវគេឃើញថាវងវងដែលសោយរែកបាននៅក្នុងរដ្ឋធម្មនុញ្ញមានវងអង្គឌួងវងស៊ីសវ័តវងរដំមិនចាំនិយាយវងអង្គឌួងទៀតបំពីកូនណាអង្គឌួងបៃតារបស់កូនណាស៊ីសវ័តកូនណារដំហ្នឹងហើយ អញ្ចឹងនិយាយតែវងអង្គឌួងមួយវាចាប់ហើយអញ្ចឹងហ្នឹងណាអញ្ចឹងប៉ុន្តែគេចង់និយាយថាអូប្រគូណាអង្គឌួងលោកសោយរាយទៅតកូលរបស់លោកក៏មានសិទ្ធសោយរាយដែរតកូលស៊ីសវ័តក៏មានសិទ្ធសោយរាយដែរតកូលអង្គឌួងក៏មានសិទ្ធសោយរាយដែរបើមានកូនបន្តតកូលតតកូលនឹងចង់និយាយថាបៃតានឹងទៅជាស្ដេចអានឹងក្បួន ខ្មែរយើងណាណាទេបៃតាទៅតែជារាជវង្ស បានយកតកូលនឹងបាន បើមេដាតកាប្តីរះមិនតាន់មានឱកាសមកដល់ទេវាតល់តែ អ្នកដែលមានបៃតាជារាជវង្សអស់សិនឥឡូវអ្នកខ្លះឥឡូវនោះគឺមេដាទៅយកប្តីរះដូចព្រះច្បတ်របស់គូណាអង្គឌួង ទៅយកប្តីរះហ្នឹងក៏គេដាក់ថាអង្គឌួងអីអង្គឌួងអីអញ្ចឹងទៅប៉ុន្តែនោះមិនពេញលក្ខណៈទេអត់ទេ ទៅតល់អបិតាជារាជវង្សនៅទៀតចង់ឲ្យប្រិយមិត្តរបស់យើងសួរសំណួរមកពីព្រោះយើងបាន1ម៉ោងហើយទៀត1ម៉ោងហើយកន្លែងនិយាយមិញចិត្ត1ម៉ោងហើយណាខ្វះតែ5នាទី4នាទីទៀតបាន1ម៉ោងអញ្ចឹងយើងសូមអញ្ជើញប្រិយមិត្តយើង សួរប៉ុន្តែឃើញមានសំណួរខ្លះហើយឃើញមានសួរឆ្លងឆ្លើយគ្នានៅទីនេះនៅក្នុង comment ហ្នឹង អញ្ចឹងមើលលោកងិនសុនិតងិនសុនិតសាចូលណាខ្ញុំកាលណាសូមថ្វាយបង្គំព្រះសង្ឃដល់ចម្រើនអូព្រះសង្ឃដល់ចម្រើនអងមិនវាងដែរគីមឃីមអឺគីមឃីមមកហើយអង្គមព្រះគ្រូលោកគ្រូវាគ្មិនពីព្រះអង្គ បាទសួស្ដីលោកឃឹមឃឹមហ្នឹងហើយគាត់ថាគាត់ធ្វើសេឡើងដល់ទេថាថ្វាយបង្គំលោកគ្រូពីប្រអងម៉ៃទៅវាពីចម្ងាយអាម៉ៃនិយាយថាវាគ្មិនដល់វាគ្រូវាឥឡូវលោកងិនសុនិតថាពូជសាសខ្មែរមានគំនិតពិសេសអឺមានទៀនសិលសមាធិបញ្ញាភាសាខ្មែររក្សាអក្សរសាស្ត្រ និងទឹកដីធនធានមនុស្សដាក់ដាក់គោលការណ៍តស៊ូស្របច្បាប់អន្តរជាតិនិងឈ្នះរដ្ឋាភិបាលយួនដោយអហិង្សាសកម្មអូមានអហិង្សាសកម្មទៀតអឺយ៉ាងដែរពាក្យហ្នឹងណាអឺហើយក៏ថែមទៀតគេថាយកគំរូអឺគំរូភាពដូនតាខ្មែរនិងមេដឹកនាំសំខាន់គឺមេដឹកនាំលើពិភពលោកការពារមាតុភូមិកម្ពុជាអឺ អឺចូលសង្កណ្ដាចូលស្វាគមន៍មានអ្នកចូលច្រើនស៊ុំស៊ុំថៃសំណាងជ័យសំណាងអឺនៅខាងសែនមនោរមក្នុងក្រោមនេះអាមេរិកมันអាចរួចផុតពីចិនទៀមទាយកបំណុលដែលអាមេរិកជំពាក់ចិនហើយអាមេរិកបង្កសង្គ្រាមជាមួយចិនដោយយកសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនធ្វើជាឈ្នន់សង្គ្រាមដើម្បីលួចអាវុធបង្ក បន្តសង្គ្រាមជាមួយចិន ដោយគ្រប់គ្រងតៃវ៉ាន់ដើម្បីបង្កសង្គ្រាមជាមួយចិនអានឹងអក៏ជាការយកឃើញរបស់គាត់មួយដែរអឺមែនតើរឿងវាមានច្រើនណាហៅថាអឺចម្ពាក់បំណុលចិននេះអានោះមាននិយាយវិញឆ្ងាយ ទៅទៀតចម្ពាក់មែនទេតែមាន ពីមុនទៅក្រោយមកខ្ចីខ្ចីប៉ុន្តែបើគិត ពីការ ជួយ របស់សហរដ្ឋអាមេរិក ទៅឲ្យប្រជាជនគ្មាន ការជួយ ជ្រោមជ្រែងការគ្រប់គ្រងពីសហរដ្ឋអាមេរិកចិនរួចខ្លួនទេលោមិនរួចទេហើយចិននេះគាត់មានឱកាសនិយាយឃើញទៅគាត់ចង់បង្កើតអធិពលរបស់គាត់នៅខាងភូមិភាគអាស៊ីពីដើមមិញចិនតែងតែជួយលោកកណានិយាយសង្គ្រាមនៅមជ្ឈមបូព៌ាបន្តិចណា ហ្គេមនៅមជ្ឈមបូព៌ាពីដើមប្រទេសអ៊ីរ៉ង់ហើយអ៊ីរ៉ាក់អត់ដល់ទៅគ្នាទេបាទអាមេរិកម្ដងគ្រប់គ្រងអ៊ីរ៉ង់ម្ដងគ្រប់គ្រងអ៊ីរ៉ាក់អញ្ចឹងណាពុតបន់តំបន់ប្រេងការរស៊ីប្រេងទាំងអស់ពីដើមសហរដ្ឋអាមេរិកទិញយកទាំងអស់ភាគច្រើនហើយលក់ប៉ុន្តែប្រទេសចិនគាត់មិនចង់ទិញបន្តពីសហរដ្ឋអាមេរិកទេគាត់ចង់តាក់ទងផ្ទាល់ពីម្ចាស់ពីប្រទេសផលិតប្រេងអញ្ចឹងណា អានោះគាត់ខំប្រឹងតាក់ទងគាត់ចង់គាត់មានគោលការណ៍មួយបង្កើតឧស្សាហកម្មពីដើមគាត់ធ្វើកសិកម្មប៉ុន្តែគុំនេះចិនអញ្ចឹងគុណឃើញចិនក៏រៀនគុំនេះពីស្រុកប្រាំងមានតាំងពីសម័យលោកជូនឡាយគាត់ទៅរៀននៅស្រុកប្រាំងហ្នឹងគាត់ចូលនៅក្នុងគុំនេះចិនអគុំនេះបរទេសដែរហើយលោកតេងសៀវពេញហ្នឹងក៏ធ្លាប់ទៅធ្វើសមាជិកនៅក្នុងគណៈបកគុំនេះ ដែលមានលោកជួយឡាយជាអ្នកគ្រប់គ្រងសពាំងក្រោយមកលោកជួយឡាយឃើញលោកតេងសៀពេញមានគំនិតល្អក៏បញ្ជូនលោកតេងសៀពេញនឹងឲ្យទៅរៀននៅសហរដ្ឋអាមេរិកអត់ឲ្យទៅរៀននៅប្រទេសរុស្ស៊ីសហភាពសូវៀតណាសហភាពសូវៀតទៅ បានលោកតេងសៀពេញត្រឡប់មកវិញណាអញ្ចឹងការផ្លាស់ប្ដូរយោបាយគាត់ព្យាយាមធ្វើច្រើនដងច្រើនសារប៉ុន្តែលោកម៉ៅសុទុងទម្លាក់គាត់ចុះពីតំណែង ហើយបានលោកជួនឡាយនេះគាត់ចិត្តខំប្រឹងលួង លោម លោកមកស៊ីតុងហ្នឹងហើយគាត់ផ្ដាំផ្ញើគេមិនអោយធ្វើអាប់លោកទីជាពេញខ្លាំងពេកទេពេលមកស៊ីតុងតម្លាក់ពីតណែងហើយបញ្ជូនទៅអោយធ្វើការនៅតំបន់ឆ្ងាយដាច់ស្រយាលដូចជា ប្រធម្មតាអញ្ចឹងកាលនោះឡើងដល់មន្ត្រីធំធំហ្នឹងគុណទីជាពេញមកស៊ីតុងតម្លាក់ពីរដងអញ្ចឹងប៉ុន្តែលោកជួនឡាយនឹងជួយដោយ លោកជួនឡាយនឹងយល់ឃើញថាជឿជាក់ថាលោកទេងសពេញនេះមានកំណត់ល្អអញ្ចឹងគាត់ជួយយោងឲ្យនឹងមកដល់គាត់ដូរបានជោគជ័យមែនតាំងពីឆ្នាំ2000មកប៉ុន្តែសហរដ្ឋអាមេរិកជួយច្រើនណាស់ជួយច្រើនជួយបើកទីផ្សារឲ្យជួយឲ្យចូល WTO បើអាសហរដ្ឋអាមេរិកមិនព្រមនឹងចូលបានទេទាំងយួនទាំងរុស្ស៊ីទាំងចិនអីនឹងក៏ដោយបើសហរដ្ឋអាមេរិកមិនព្រមនឹងអត់គ្រប់ គេហៅថា criteria គ្រប់ criteria គ្រប់បន្ទុកណាអត់មានគ្រប់បន្ទុកចូលបន្ទុកទៅលក់បានទេគេកន្លែងខ្លះគេបាត់ភ្នែកម្ខាងគេបាត់ភ្នែកម្ខាងណាអញ្ចឹងណាទេដោយសារគេចង់ឲ្យពិភពលោកនឹងคล้ายទៅជាតែមួយ យើងហៅថា globalization ណាវាមានតំណែងតំណងពាណិជ្ជកម្មណាប៉ុន្តែគុណឃើញទេឥឡូវគេឃើញថាការដាក់មកកន្លែង ដោយសារសហរដ្ឋអាមេរិកហ្នឹងទៅប្រដាក់ទុននៅប្រទេសចិនច្រើន គឺឃើញដំណើរដែលទៅប្រដាក់ទុនអូស៊ីនៅស្រុកចិន រួមទាំង McDonald ទៅ McDonald ទៅស្រុកចិន Kentucky ទៅប្រទេសរុស្ស៊ីកាលនោះគេនាំគ្នាទៅអញ្ចឹងគេប្រដាក់ទុនចែកគ្នា Kentucky អត់មាននៅចិនទេព្រោះពីរនឹងចែកគ្នាអញ្ចឹង Kentucky ទៅរុស្ស៊ី McDonald ទៅចិន Coca-Cola ទៅចិន ហើយអ្នកវិនិយោគទុនដតីទៀតទាំងពន្ធទាំងអីឃើញអញ្ចឹងនាំគ្នាឈុលឈុលទៅទាំងអស់គ្នាបរិវេណដបងហ្នឹងអញ្ចឹងទៅប្រដាក់នៅក្នុងបានកើតជាចិនហ្នឹងជាអ្នកគួតផ្គង់ទីផ្សារពិភពលោកទាំងអស់គ្រឿងបន្លាស់រថយន្តអីផ្សេងផ្សេងទាំងអាលម៉ង់ទាំងប្រាំងអីទៅទៅមេឆៃណាណាវថោវថោដល់ទៅកូវីដនេះ កើតឡើងវាស្ទះអស់ហាចរន្តផលិត ផលផ្សេងផ្សេងនៅលើពិភពលោកគុនឃើញមើលឡតឡានឡូវ order 6ខែ7ខែ8ខែបានបាទរថយន្តអត់មានគ្រឿងបន្លាស់ផលិតនៅចិនទាំងអស់អញ្ចឹងគេតាប់ដើមគិតគូត្រឡប់មកវិញប៉ុន្តែរោងចក្រសហគ្រាសមួយមួយដើម្បីនឹងផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយវាត្រូវការពេល4 5ឆ្នាំដើម្បីរំដោះបន្តិចម្ដងបន្តិចម្ដងមិនមែន ដូរថ្ងៃនឹងភ្លាមបានទេអាចសង្វាក់ផលិតផលលើពិភពលោកនោះត្រូវផ្គត់ផ្គង់ហើយទទួលការបញ្ជាទិញពីភ្ញៀវមកហើយត្រូវធ្វើបំពេញឲ្យគេហើយត្រូវដោះថាវិការខ្លះហៅថាខការត្រៀមបំរុងនោះទៅសាង សង់រោងចក្រនៅកន្លែងមួយទៀតបានអីប្រទេសជប៉ុនធ្វើឃើញច្រើនគុនឃើញអី គាត់ផលិតនៅប្រទេសម៉ាឡេស៊ីក៏មានឥណ្ឌូនេស៊ីក៏មាន ថៃក៏មានតៃវ៉ាន់ក៏មានចិនក៏មានកណ្ដាលក៏ប្លែកណាដោយក្រុមហ៊ុន Sony ក្រុមហ៊ុន Samsung អឺក្រុមហ៊ុនអឺស្អីគេ National Panasonic ទេគុណភីណានៅប្រទេសណាក៏មានដែរអាស៊ីហ្នឹងទេថោកថោកហ្នឹងដាក់រេប៉ាយពេញណាហើយឥឡូវធ្លាយទៅយួនធ្លាយទៅខ្មែរ Adidas ស្អីស្អីនោះ វានៅចិនក៏មាន Adidas Nike ស្បែកជើងអីហ្នឹងណានៅជប៉ុនណាអត់ទេអានឹងអាមេរិកតៃវ៉ាន់ក៏មានថៃក៏មានគឺថាបើកន្លែងមួយស្ទះខាងនោះត្រូវបង្កើនផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោកការបញ្ជាទិញរបស់ពិភពលោកអញ្ចឹងគេឃើញហើយឃើញមានបញ្ហាហើយអញ្ចឹងចិនគាត់ត្រូវថយសេដ្ឋកិច្ចខ្ញុំក៏ណាគិតមើលមកទល់បច្ចុប្បន្នហ្នឹង សេដ្ឋកិច្ចរបស់គាត់យ៉ាងធ្លាក់ចុះនោះប្រហែលជិត40%ថ្ងៃអនាគតនឹងធ្លាក់ច្រើនជាងនឹងទៀតគេសម្លឹងកាលគេនាំទៅនេប៉ាល់ណែអាហ្វហ្គានីស្ថានណាខាងក្រមប្រទេសក្រក្រប្រទេសបង់ក្លាដេសណាទីឥណ្ឌាណាឥណ្ឌាឥឡូវពងពងខំប្រឹងប្រជែងទីផ្សារខ្លះពីចិនប្រជាជនច្រើនណាជាជនច្រើន ហើយដណ្ដើមទីផ្សារនៃក្រុមហ៊ុនសហគ្រាសធំធំហ្នឹងយកទៅដាក់នៅក្នុងប្រទេសខ្លួនតែកម្ពុជាយើងក៏មានច្រើនណាទីផ្សារវានឹងចែកក្នុងថ្លៃអនាគតហ្នឹងគេមិនដាក់ម្ដុំទេតែក៏មានស្ទះចរាចរណ៍កើតរោគអីអីចឹងចម្លែកចម្លែកនៅលើពិភពលោកហ្នឹងបានខ្ញុំមកគុណណាគិតថាអឺរបៀបរបបនៃពិភពលោកហ្នឹងមានការផ្លាស់ប្ដូរដោយ ហេតុផលនៃធម្មជាតិណាយើងនិយាយមិនជឿក៏បានក៏មិនបានដែរមកពីនេះវាជាវាជាអាជ្ញាបញ្ជារបស់ធម្មជាតិណាព្រោះឥឡូវទឹកដីរបស់យើងខ្ញុំក្រាស់តែងតែនិយាយតាមយើង សិក្សានៅក្នុងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោមយើងហ្នឹងគឺជាអាជ្ញាបញ្ជារបស់ទន្លេមេគង្គមិនហៅថាអាជ្ញាបញ្ជា ទន្លេមេគង្គគឺជា ប្រភពទឹក សន្សើមចេញ ពីភ្នំហែមពៀនហូមកនាំលបាប់នឹងរុញឆ្លងកាត់ពីប្រទេសចុះទៅទីបេហូកាត់ឡាវថៃពមាថៃខ្មែរហូពីលើមកណា ហូពីលើចុះមកបដល់ចុងនៃ មកភាគខាងត្បូងនៃប្រទេសកម្ពុជាហ្នឹងមេគង្គដេតា បានហូរចាក់ទៅក្រោមហើយថល់ពីហ្នឹងទៅសមុទ្រចិនត្បូងហើយចាស់ចាស់យើងជាដូនជាតាខ្មែរហ្នឹងគាត់ឆ្នៃភក់លបាប់ហ្នឹងឲ្យរុញភក់លបាប់ហ្នឹងឲ្យរុញទឹកសមុទ្រហ្នឹងទៅសំសំពីដើមពី អូកែវទៅ ពីចុងតកែវទៅសមុទ្រទាំងអស់ហ្នឹងមានដីណាណា កបរីនោះកូនហ្នឹងហើយអត់មានដីទេមើលនៅកម្ពុជាក្រមយើង ពីដើមទូកប្រទេសហ្នឹង បើទូកប្រទេសហ្នឹងមានធ្វើអីកើតហើយយូរយូរទៅផុកលបាប់ហ្នឹងក៏ទៅពូនទៅជា ភ្នោកយើងហៅភ្នោណោះតើឃើញមកភ្នោមកភ្នោនៅកម្ពុជា មានភ្នោឯណាអត់មានភ្នោទេ មានកម្ពុជាក្រមទេមានភ្នោហ ភ្នោរកាណាភ្នោស្លាណាភ្នោកំបុតណាភ្នោកញ្ជើណាស្អីស្អីនោះភ្នោឲ្យតែម្ដុំណានេះនឹងភ្នោហើយគឺយើងលើកជាភ្នោកណាលើកជាភ្នោកឡើងរាយដោយភ្លឺស្រែអញ្ចឹងក៏វែងអញ្ចឹងទៅឲ្យនាំគ្នាសង់ផ្ទះនៅក្នុងទៅរស់ស៊ីនិសាទអញ្ចឹងទៅនៅក្នុងសង្ខាងផ្លូវឡាលហើយយូរទៅភក់ល្បាប់នឹងចេះតំណមតនោះហើយគឺជា អាជ្ញាបញ្ជាធម្មជាតិនៃទន្លេមេគង្គអញ្ចឹងតេនផលិតនៃដែនដីសណ្ដទន្លេមេគង្គយើងនឹងហើយកណាធ្លាប់មានបញ្យលថាពាក្យថាដែនដីសណ្ដមិនបានគេហៅថាដែនដីសណ្ដមកអំពីដីនឹងតលយទៅក្នុងសមុទ្រហ្នឹងគឺគឺលយទៅសមុទ្រចិនត្បូងនឹងអញ្ចឹង នឹងគេហៅថាសណ្ដោដីដែលកើតឡើង ពីភក់ល្បាប់នៃទន្លេហើយដោះបន្តិចម្ដងបន្តិចម្ដងលូកចូលទៅក្នុងសមុទ្រដីហ្នឹងដូចជាពយដែតម្ដងបន្តិចម្ដងបន្តិចម្ដងបន្តិចដោះចូលទៅក្នុងសមុទ្រដោយសារទឹកសាបនេះរុញច្រានទឹកប្រៃនឹងទៅសន្សំសន្សំរហូតដល់អស់សមត្ថភាពរុញនៅទល់គ្នាត្រឹមទឹកខ្មៅនឹងឯង ណាមិនបានយើងហៅថាទឹកខ្មៅណាវេកញ៉ៃកន្លែងហ្នឹងឲ្យអស់ណានឹងផ្នែកធម្មជាតិហ្នឹងអញ្ចឹងកន្លែងដែលទឹកប្រៃហើយនឹងទឹកសាប នៅស្មើកម្រិតគ្នាកម្ពស់ហ៎កម្ពស់ទឹកប្រៃហើយទឹកសាបស្មើគ្នា ទឹកម្ដុំនឹងឃើញខ្មៅអ៊ូញមករឿងអីមិនខ្មៅមិនដឹងហេតុផលអីទេមកពីកន្លែងទឹកប្រៃហើយទឹកសាបតស៊ូមតិគ្នានៅហ្នឹង ដេញគ្នាទៅមកទៅមកទៅមកហ្នឹងអត់ចូលគ្នាទេស្មើកុំអត់ចូលគ្នាបានទេអូវាវានៅទូញគ្នានៅហ្នឹងកម្ពស់ទឹកថាកម្ពស់ទឹកសាបក៏1ម៉ែត្រទឹកសមុទ្រក៏1ម៉ែត្រឬមួយ100ម៉ែត្រក៏100ម៉ែត្រស្មើគ្នាអញ្ចឹងអញ្ចឹងកម្ពស់ហ្នឹងស្មើគ្នាអញ្ចឹងកន្លែងហ្នឹងទឹកម្ដុំតំបន់ហ្នឹងខ្លាឆ្វេងទេប៉ុន្តែយើងមើលឃើញខ្មៅអ៊ូចបណ្ដោយនឹងគឺកន្លែងដែលទឹកប្រៃហើយទឹកសាប ជល់មុខគ្នាហ្នឹង កន្លែងនោះគេហៅទឹកខ្មៅអញ្ចឹងអត់អញ្ចឹងខេត្តទឹកខ្មៅយើងកើតពីហ្នឹងទឹកខ្មៅតែឥឡូវហ្នឹងអត់មានទឹកជលគ្នាក្នុងទៀតណាទៅជាដីអស់ហើយអូប៉ុន្តែតំបន់ដែលដែលកើតឲ្យឈ្មោះថាទឹកខ្មៅហ្នឹងគឺទឹកសមុទ្រហើយនិងទឹកសាបហ្នឹងនៅកម្ពស់ស្មើគ្នាជលគ្នាអញ្ចឹងព្រោះឲ្យមានទឹកខ្មៅទឹកកន្លែងនោះពណ៌ខ្មៅហ្មងយើងមើលពីលើទូកទៅឃើញខ្មៅអ៊ូញហ្មងនៅកោះកុងក៏មានមួយកន្លែងដែរ ណាតំបន់ដែលទឹកសាពាក់កណ្ដាលទឹកសមុទ្រពាក់កណ្ដាលជល់គ្នាហ្នឹងកន្លែងហ្នឹងទឹកខ្មៅអ៊ូញមកអាហ្នឹងតែពិតទឹកថ្លាទេដែលមើលថ្លាឆ្វេងហ្នឹងប៉ិនយើងមើលឃើញពីលើទៅឃើញខ្មៅខ្មៅអ៊ូញបណ្ដោយអូខេណាមិនមកមិនមកពីដីល្បាប់ទេវាធួអត់ទេអត់ទេទឹកថ្លាឆ្វេងប៉ិនកន្លែងហ្នឹងទឹកប្រៃទឹកសាប ជល់គ្នាអូខេនៅទន្ទឹមគ្នាហ្នឹងណា ឥឡូវជួយមើលលោកងិនសុនិតគាត់នេះគាត់មានកំណត់ច្រើនណាអឺគាត់ថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារី23ដុល្លារ1191បណ្ដារដ្ឋបណ្ដារដ្ឋភាគីហត្ថលេខីជាប់កាតព្វកិច្ចរបស់ខ្លួន មានដូចជាអាមេរិកចិនរុស្ស៊ីបារាំងចក្រភពអង់គ្លេសនិងអៀកឡង់ខាងជើងជប៉ុនកាណាដា ឥណ្ឌាអូស្ត្រាលីអូស្ត្រាលីយូហ្គោស្លាវីឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនប្រ៊ុយណេសិង្ហបុរីថៃថៃវៀតណាមឡាវកម្ពុជាអាល្លឺម៉ង់ហូឡង់ប៉ូឡូញនិងវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហជីវជាតិតំណាងសមាជិក193គាត់និយាយពីរឿងកិច្ចព្រមព្រៀងក្រុងប៉ារីស សង្ឃគង់នៅកន្លែងណាសៀកសុផលតែកតាបន្តនឹងក្រមថា ជា ច្បាប់ក្របខណ្ឌអន្តរជាតិពិសេសអឺចងចងចងភគីជាប់ពពន់ឈ្លានពានទឹកដីកម្ពុជាការប្រឡាយពូជសាសន៍ខ្មែរពីអតីតកាលដោយ សង្គ្រាមភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍អនេះជាយោបល់របស់គាត់ទេ ណែអត់មានចំនួនទេចំនួនសង្គ្រាម ភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍អាចកើតឡើងជាថ្មីដែរឬទេព្រះអង្គចាស់អីយ៉ាហ្នឹងមិនសំណួរតើចំនួនចំនួនសង្គ្រាមភូមិសាស្ត្រនយោបាយក្នុងតំបន់ហ្នឹងកំពុងតែមានចំនួនហ្នឹងអឺអត់ទេអឺខ្ញុំកណាគិតថាឥឡូវវាមិនមែនសម័យសង្គ្រាមត្រជាក់គេអាចសាកល្បង យើងឃើញគេយកអឺប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសឡាវឥណ្ឌូចិនណាកន្លែងដែលធ្វើជាសមរភូមិរបស់គេសង្គ្រាមតិចហើយខាងមជ្ឈមបូព៌ាក៏មាន ពួកគេធ្លាប់ធ្វើសង្គ្រាមតិចហ្នឹងនៅក្នុងទឹកដីអឺរ៉ុបកាលនោះមានអានម៉ង់លិចអាម៉ង់កើតនោះគាត់ណា សូវៀតនៅអាល្លឺម៉ង់ខាងលិចសហរដ្ឋអាមេរិកហើយនឹងបារាំងអីហ្នឹងនៅអាល្លឺម៉ង់កើតនឹងយើងមើលឃើញខាងអាល្លឺម៉ង់ខាងកើត បានជោគជ័យអាសង្គ្រាមតិចហ្នឹងបងពីអីសង្គ្រាមតិចគឺជាសង្គ្រាមនយោបាយអត់ប្រើអាវុធសង្គ្រាមមនោគមវិជ្ជាអទ្រឹស្ដីណាគេបញ្ជូនទ្រឹស្ដីទៅកណា ក្រុមហ្នឹងចូលចិត្ត ទ្រឹស្ដីខាងហ្នឹងបដូរខ្លួនមកខាងកាលហ្នឹងគេនិយមខាងខៀវខាងក្រហមខៀវខៀវឬមួយក្រហមមួយមិនសង្គមនិយមមួយកុំមុនីនិយមអេអេមួយកុំមុនីនិយមមួយប្រជាតបតៃណាជាតបតៃពួកខៀវណាអញ្ចឹងពួកខាងក្រហមជាពួកអីគេហៅប្រកាន់ឥឡូវបើបើយើងថាខៀវក្រហមដូចនៅសហរដ្ឋអាមេរិក ជាតបតៃពួកខៀវហើយខាងសាធារណរដ្ឋពួកហមចឹងណាណាប៉ុន្តែខាងយើងក្រហមសម្រាប់គុំនេះឃើញតែចិនយុទ្ធងជ័យក្រហមវៀតណាមទងជ័យក្រហមប៉ុន្តែវាគេផ្សេងណាប៉ុន្តែគេគុំនេះសាកម្មហើយសួរតើនៅក្នុងខាងក្រមប្រទេសអាស៊ីហ្នឹងអាចមានការសង្គ្រាមសាជាថ្មីទេប្រជែងផ្នែកភូមិសាស្ត្រនយោបាយទេ យើងមើលឃើញបច្ចុប្បន្នបច្ចុប្បន្នយើងមើលឃើញវៀតណាមចង់រីកមាឌចង់បង្កើតសមត្ថភាពខ្លួនឯងគាត់ចង់យកបានឥណ្ឌូចិនទាំងមូលគាត់លូកចូលមកភូមាគាត់លូកចូលទៅឡាវសឹងទាំងអស់ហើយគាត់ចង់លូកមកកម្ពុជាទៀតបំពីចំនួននៅសមុទ្រចិនត្បូង វៀតណាម បន្តហូរចុះមកពីតុងកឹង ឆ្លងកាត់យកចម្ប៉ាទាំងមូល មានសមត្ថភាព ក្នុងសតវត្សទី17យកទឹកដីកម្ពុជាក្រោមយើង18យកបានទៅទាំងស្រុងបញ្ចូលដល់សតវត្សទី19បានមានសង្គ្រាមប្រាំងមកប៉ុន្តែប្រាំងជាប់អាសន្ននៅក្នុងសង្គ្រាមលោកលើកទី2ដោយជាមួយអាល្លឺម៉ង់នោះ គាត់ទន់ដៃម្ដងទៅហើយជប៉ុនវាយចូលមកពីព្រោះកាលនោះជប៉ុនជាមួយនឹងអាល្លឺម៉ង់ចាប់ដៃគ្នាអញ្ចឹងគុនឃើញទេអឺរុស្ស៊ីចាប់ដៃជាមួយអាមេរិកវាយអាល្លឺម៉ង់ដល់អាល្លឺម៉ង់ចាប់ដៃជាមួយអាមេរិកវាយរុស្ស៊ីម្ដងណាកាលនោះណាកាលសង្គ្រាមលោកទី2រុស្ស៊ីចូលរួមជាមួយអាមេរិកវាយអាល្លឺម៉ង់ កាលមកវាយរុស្ស៊ីណាអាមេរិកជួយព្រោះប្រាំងអីហ្នឹងក៏មិនបំបាក់នៅជនផ្ដាច់ការអ៊ីតាលីហ្នឹងបានឥឡូវហើយអាល្លឺម៉ង់គាត់នៅសង្ងំស្ងៀមរហូតមកទល់ឡៅនេះបានថ្ងៃមុនខ្ញុំកណាឃើញកញ្ញាលោកស្រីកាន់កណ្ឌិថាកណ្ឌិថាគាត់និយាយអំពីរឿងអតិពលរបស់ជប៉ុនអាល្លឺម៉ង់ ណែគេថាខ្លៃផុតពីនេះគេព្រឹកគិតណាគេជាទស្សនៈមួយដែរព្រោះគាត់ធ្វើការចាប់អារម្មណ៍នោះច្រើនដល់ចំណុចដែរត្រូវណាខ្ញុំកណាក៏មិនបដិសេធណែយើងមិនមិនមានទូទៅធាននិយមមួយគាត់រឿងនឹងទេតែការបង្កើនសមត្ថភាពយោធារបស់គេមិនមែនជារឿងអឺគេចង់ខ្ញុំកណាគិតថាមិនមែនចង់វៀតណាមទេ ពួកគាត់ឆ្លងកាត់ សង្គ្រាមនោះមក គាត់យល់ឃើញគាត់បង្កើននេះគឺដើម្បីការពារខ្លួនទេការពារខ្លួនជាយថាហេតុគេបង្កើននឹងគេបារម្ភខ្លាចឥឡូវប្រទេសដែលអាចប្រឈមមុខជាមួយនឹងបញ្ហា គឺប្រទេសជប៉ុនហើយនឹងប្រទេសជប៉ុនគាត់បារម្ភកូរ៉េជើងអាល្លឺម៉ង់គាត់បារម្ភខ្លាចរុស្ស៊ីរុស្ស៊ីនឹង ពង្រីកសមត្ថភាព ឬមួយក៏វាយប្រហារដោយចំណុចណាមួយពីព្រោះកំពង់ពេងនឹងតចូលប្រទេសអាល្លឺម៉ង់ហើយប្រទេសអាល្លឺម៉ង់ជាអ្នកចែកចាយនៅក្នុងសហគមន៍អឺរ៉ុបអញ្ចឹងណាអញ្ចឹងសង្ត្រាល់ហៅថាមជ្ឈមណ្ឌលកន្លែងចែកចាយណានៅប្រទេសអាល្លឺម៉ង់ប្រសិនបើមានបញ្ហាអីអាល្លឺម៉ង់នឹងជួបបញ្ហាមុនគេអញ្ចឹងគុណកន្លែងមជ្ឈមណ្ឌលចែកចាយបំពង់បង្ហូរប្រេងអ្នកនៅចិត្តផុតណាទៅក្នុងស សហគមន៍អឺរ៉ុបអញ្ចឹងសូម្បីតែប្រទេសអាល្លឺម៉ង់គាត់ប្រហែសខ្លួន មិនធ្វើកន្លែង refinery កន្លែងដើម្បីនឹងឆ្នៃថាឥឡូវខ្ញុំកន្លែងនិយាយពីអូស្មាន់យើងត្រូវតែ ធ្វើកន្លែងឆ្នៃឆ្នៃអូស្មាន់របស់យើងពីព្រោះអូស្មាន់ដែល គេនាំទៅ ក្នុង1លីត្រគេហៅ liquid neutral gas ទៅ ក្នុងអូស្មန်ម៉ាលីត ដែលគេចម្រាញ់ឲ្យទៅ ជា កម្រិត0អង្សា160ពេលដែលវារីកមៀតទៅ វា ក្នុងអូស្មန်ម៉ាលីតនឹងវាបាន6គីឡូអប់600គីឡូហ្គាសអូអានេះយុទ្ធលាយហ៎ណាអេពេលដែលវិលទៅវិលទៅវាថយថយថយថយពីពួកអូស្មန်វាតែដក05ទេ អានេះដល់ដល់60អានេះដល់160អូបានហ្គាសនឹងคล้ายទៅជាទឹកណាคล้ายទៅជាទឹកដូចទឹកវក់វក់វក់វក់ណាទឹកខាប់ខាប់ណាហ្គាសនឹងទៅអញ្ចឹងប៉ុន្តែត្រូវនៅក្នុង កម្រិតដក160ហៅថា minus 160 degree បានហ្គាសនឹងនៅ ក្នុងថែរក្សាកម្រិតត្រជាក់នឹងបានដកខ្លាំងមែនទែនណាដកខ្លាំងត្រជាក់ ក្នុងកំពង់មហោហ្គាគុណកំពង់ហ្នឹងបើសិនណាស្រាតទៅយើងអត់មាន ការពារកម្រាស់ព្រោះកម្រាស់ការពារការពាររហូតដល់2តាក់2ហ៎220កម្រាស់ណាបានទប់ប្រលេងនេះនឹងបានយើងទៅប៉ះបានបើមិនចឹងទេដៃយើងគ្រាន់តែប៉ះជាប់ នៅនោះហ្មងយើងដកចេញមកស្បែកដៃយើងនៅនោះទាំងអស់ដកចេញមកបានតែឆ្អឹងទេណា លោកពងយ៉ាណាបានប្រទេសនីមួយនីមួយដើម្បីនឹងធ្វើអា refinery នឹងធ្វើឡើងរោងចក្រចម្រាញ់ណាចម្រាញ់ហ្នឹងគឺគេឲ្យហូរវាវិលទៅវិលទៅថយពីដក160មកថយដក120ដក100ដក80ដក50ដក10ដក5ដក5បានคล้ายទៅជាខ្យល់ ហើយខ្យល់នោះអត់មានក្លិនទេដល់តគេបញ្ចូលនៅក្នុង អាកន្លែងដែលយកមកប្រើគេហៅ domestic use នេះចូលមកក្នុងអាពេញទៅចធុងយើងនឹងបានគេចាក់បាញ់អាក្លិនស្អុយនឹងចូលអានៅក្នុងរោងចក្រនឹងអត់មានក្លិនទេឧស្ម័នណា gas ហ្នឹងអត់មានក្លិនទេទាំងអស់ចេញមកបើថាវាធ្លាយតាណាទៅហើមកប៉ះយើងអីចឹងវាស៊ីអស់អុកស៊ីហ្សែនហ្នឹងយើងស្រាប់ដួលខ្ពោកមកដល់មិនដឹងហេតុផលទេ បានអីនៅកន្លែងរោងចក្រផលិតឧស្ម័នហ្នឹងគេដាក់តែភ្នែកប្រព័ន្ធអឺលេងចាប់ចាប់លេងចិត្តហ្គាសហ្នឹងណាកណាហ្គាសធ្លាយចេញមកផ្លែអានោះស្រែកស្រែនឡើងភ្លាមយើងត្រូវរត់ចូលទៅកន្លែងមានខ្យល់អុកស៊ីហ្សែនភ្លាមណា ខ្យល់ចិញ្ចឹមប្រព័ន្ធទៀតអើគាត់ចាគាត់សួរនេះគាត់សួរក្នុងតំបន់អាស៊ីតែតើវាអាចមាននឹងកាពុកនិយាយរឿងហ្នឹងណាពុកនិយាយរឿងបញ្ហាថានៅអាស៊ីហ្នឹងណាវាមិនអាចមានទេមកពីវៀតណាមពងពង្រីកមៀតដើម្បីទប់ទល់ជាមួយចិនណាហើយរុស្ស៊ីគាត់គ្មាន សមត្ថភាពមកទេប៉ុន្តែចិនមិនអនុញ្ញាតឲ្យវៀតណាមរីកមៀតមកបានទេអញ្ចឹងហើយបានគាត់ ប្រដាក់ទុនវិនិយោគនៅប្រទេសកម្ពុជានឹងឲ្យរីកចម្រើន ដើម្បីទប់ខ្លួនកុំឲ្យវៀតណាមនឹងរៀលមករីកមារទៅតែកាលណាវៀតណាមនឹងមានសមត្ថភាពខ្លាំងវៀតណាមអាចប្រឈមប្រជែងជាមួយប្រទេសចិនបណ្ដើមនៅក្នុងភូមិសាស្ត្រសមុទ្រឥឡូវភូមិសាស្ត្រសមុទ្រចិនត្បូងសមុទ្រចិនត្បូងវាមានភោគផលធម្មជាតិច្រើន វាមានប្រេងក៏ច្រើន វាមានត្រីក៏ច្រើនណាណារ៉ែនៅក្នុងសមុទ្រចិនត្បូង គេនិយាយថាវាមានច្រើនជាង នៅមជ្ឈមបូព៌ាទៀតហ្នឹងហ៎ណាតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនធំធំ មាន Cell មាន Mobile មានខាងអឺពេងរបស់ជប៉ុនហើយនឹង BP របស់អង់គ្លេសនេះ British Petrol នេះ BP របស់អូស្ត្រាលីហើយនឹងចាក់ពួកអង់គ្លេសនេះណាក្រុមហ៊ុនធំធំហ្នឹងស្រាវជ្រាវអញ្ចឹងចិនគាត់ គាត់បន្ទប់ជាមួយវៀតណាមនឹងបាត់ហើយវៀតណាមរុលក្បាលមកមិនរួចទេគាត់ឃើញវៀតណាមរុលក្បាលមកកម្ពុជារួចទេមិនរួចទេអត់រួចទេយើងបារម្ភថាអូខ្លាចវៀតណាម យកកម្ពុជាអត់ទេអត់ទេយកមិនរួចទេយកមិនរួចដាច់ខាតប៉ុន្តែវាបញ្ចូលមនុស្សបញ្ចូលមនុស្សមកធ្វើឲ្យចលាចលផ្នែកអឺនយោបាយនៅក្នុងប្រទេសណាប៉ុន្តែគេអាចបញ្ចូលតំណែងមកចោះឡើងអញ្ចឹង ចង់មនោគមវិជ្ជាអីអាចធ្វើទៅជាកន្លែងសង្គ្រាមនៅនៅតំបន់ឥណ្ឌូចិនយើងទៀតអស់ហើយប៉ុន្តែខាងប្រទេសនេះឥឡូវយើងពិនិត្យមើលអាស៊ីអាស៊ីអានហ្នឹងអាស៊ីអានវាក្នុងអនាគតបំបត្តិដណ្ដប់វាថែមអឺ Timor Leste ទៀតអញ្ចឹងណាដណ្ដប់ East Timor ហ្នឹងវាទៅជាមកដណ្ដប់តិចតិចខ្មែរក្រមទៀតឡើងពីដណ្ដប់ វាអាចក្នុងថ្ងៃអនាគតប៉ុន្តែពេលណាថាបណ្ណាយើងអត់ដឹងទេណាណាណាតែយើងមើលឃើញមើលនៅក្នុងនោះមានរាជានិយមមានប្រហែលចាស់រាជាណាចក្រកម្ពុជាឡាវអេឡាវមានណាអត់ទេថៃហើយប្រ៊ុណេប្រ៊ុណេអញ្ចឹងរាជានិយមមាន3ម៉ាឡេទីនោះម៉ាឡេម៉ាឡេអត់នៅរាជានិយមដែរប៉ុន្តែខ្សោយបាទខ្សោយទេអ ឥណ្ឌូនេស៊ីអត់មានទេសិង្ហបុរីអត់មានទេហ្វីលីពីនអត់ទេវៀតណាមអត់ទេឡាវអត់ទេណាឡូវមើលត្រឡប់មកវិញតើគុំនេះមានប៉ុន្មានយួនយើងមើលឃើញយួនឡាវឡាវហើយនឹងភូមាអំណាចប្រជាការគុំនេះតែ3ទេណាកូនអញ្ចឹងអាស៊ានហ្នឹងពេលខ្លះអង្គើមក យើងមើលឃើញលទ្ធិរាជានិយមក៏ដោយលទ្ធិប្រជាធិបតេយ្យក៏ដោយយើងមានភាពស្លូតបូតហើយអត់ធ្មត់ច្រើនពេកឲ្យពួកកុម្មុយនីសហ្នឹងវាអុកឡុកតាមចិត្តណាដល់អញ្ចឹងទៅវាធ្វើឲ្យ ក្រមសហគមន៍របស់យើងនឹងរញ៉េរញ៉ៃណាតើចូលលទ្ធិច្រើននឹងងាយដែរអញ្ចឹងបាននៅអាស៊ាននឹងមិនងាយរៀបចំខ្លួនទេ ហើយឥឡូវយួនមិនគោរពច្បាប់ទេយួនមិនគោរពច្បាប់យើងថាឡាវកុម្មុយនីសដែរប៉ុន្តែយួននៅក្នុងឡាវនឹងសឹងអត់អស់ហើយទាំងអត់ទាំងអស់ហើយរដ្ឋថៃបាល មានតែឈ្មោះទេណារដ្ឋថៃបាល មានតែឈ្មោះ មាន តែភាសាទេប៉ុន្តែមនុស្សយួនសឹងអត់ទាំងអស់ប្រព័ន្ធសឹងតែយួនទាំងអស់យួនគេ អត់ខ្វល់ពីឡាវទេប៉ុន្តែនៅកម្ពុជាយួនថាបរាជ័យក៏បាន ថាមិនទាន់បោះបង់ក៏បានយួនអត់ទាន់បោះបង់ទេមកពីដំណើរយួនបើគាត់ចង់ឲ្យជជែកគ្រប់សមត្ថភាពជជែកជាមួយចិនបានគាត់ត្រូវយកកម្ពុជាយកទាំងស្រុងហើយយកទាំងស្រុងយើងមិនដឹង100ឆ្នាំឬមួយ200ឆ្នាំយើងមិនដឹងទេអានោះផ្អែកលើប្រជាប្រដ្ឋខ្មែរណាកណាមើលណាទេប៉ុន្តែសមត្ថភាព យល់ដឹងរបស់ប្រជាប្រដ្ឋខ្មែរបច្ចុប្បន្នដែលស្រឡាញ់វប្បធម៌ស្រឡាញ់សម្ដាប់ធ្នាប់ របៀបរបបប្រពៃណីរបស់ខ្លួនហ្នឹងជាតិនិយមកណាមើលឃើញ អាគំនិតឈួតលីលារបស់យួនហ្នឹងវាធាក់ថយហើយធាក់ថយទៅក្រោយប្រជាប្រដ្ឋខ្មែរចាប់ផ្ដើមរុញរបៀបរបបយួន ទៅចេញទៅជេកដែននឹងចេញទៅព្រំដែននឹងសន្សំសំបាទវាដូចតែខ្មែរក្រមយើងចាប់ផ្ដើមរុញរបៀបរបបរុញខោយួនមកស្លៀកសំពត់នាំគ្នាស្លៀកសម្លៀកបំពាក់ខ្មែរប្រពៃណីពីសន្សំសំថាឥឡូវយើងធ្វើតែពេលទៅវត្តថ្ងៃអនាគត យើងនឹងស្លៀកពាក់ដើរទៅផ្សារសាមញ្ញសាមញ្ញឯដូចប្រទេសកម្ពុជាអញ្ចឹងយើងស្លៀកសំពត់ យើងពាក់អាវប៉ាក់យើងពាក់អាវអីជារបៀបខ្មែរយើងដូចប្រទេសកម្ពុជាគេធ្វើអញ្ចឹងណាចាយើងក៏ទម្លាប់ស្លៀកខោដូចខោយួនអីចឹងយើងដូរអាហ្នឹងមកការរឹងប៉ឹងរបៀបហ្នឹងហើយដែលធ្វើឲ្យទស្សនៈខ្មែរហ្នឹងកើតឡើងវិញហើយសង្គ្រាមមិនអាចកើតឡើងពីព្រោះសង្គ្រាមកើតឡើងពីហ្នឹងណានៅស្រុកថៃគេរឹងមាំអ្វីត្បិតថាមានបាតកម្មច្រើនដងមែនប៉ុន្តែគ្មានអីទៅលូកចូលស្រុកគេបានទេ បំពីគេចំហគេច្បាស់លាស់គុណឃើញទេខ្ញុំកណាមិនមិនមិនសរសើរទេប៉ុន្តែតដឹកនាំរបស់គាត់ អាចគេចផុតពីសង្គ្រាមលោកលើកទី2បានអញ្ចឹងដល់ពេលនោះប្រទេសអង់គ្លេសហើយប្រទេសបារាំងសពចិត្តយកប្រទេសថៃគឺជាដីដីមួយកន្លែង ដើម្បីគេអង្គុយចរចា គ្នាធ្វើជាព្រំដែនគេទុកប្រទេសថៃមួយនឹង ធ្វើជាដីមួយដែលគេសម្រាប់ចរចាគ្នាចរចាគ្នាដែនដីទំនាប់រវាង អង់គ្លេសហើយនិងបារាំងណាចឹងគ្មានណាឆ្លៀនពៀនស្រុកថៃបានទេព្រោះកន្លែងហ្នឹងគឺជាព្រំដែនចន្លោះនៃការចរចាគឺថាទុកប្រទេសនឹងមួយដើម្បីកុំឲ្យប្រាំងរុលទៅទៀតកុំឲ្យអង់គ្លេសរុលមកទៀតអង់គ្លេសនៅតាមតែ សិង្ហបុរីនៅត្រឹមតែហ្វីលីពីនអឺទេនៅត្រឹមតែសិង្ហបុរីនៅតែម៉ាឡេស៊ីណាតើណាអញ្ចឹងឥណ្ឌូនេស៊ីខ្លះអញ្ចឹងតើអប្រាំងមកត្រឹមតែខ្មែរយួនយួនឡាវអឺអេស្ប៉ាញហ្វីលីពីនអេស្ប៉ាញ៉ុលនៅហ្វីលីពីនណាអញ្ចឹងបានពួកហ្វីលីពីននឹងមានឈ្មោះ Greek គ្រប់អីដូចពួក Spanish ចឹងហើយ Spanish ចឹងអញ្ចឹងណាគាត់នុងលងរឿងអញ្ចឹងណាដែរដូច្នេះដែលថាអាចទៅលូកលាន់ចូល ទៅក្នុង ប្រទេសថៃឲ្យคลายទៅជាវិបត្តិអីមិនអាចទេឥណ្ឌូនេស៊ីអត់ទេសិង្ហបុរីអត់ទេសិង្ហបុរីអាមេរិកចំតួហើយឃើញទេគាត់លោកលីខាន់យូហើយលោកលីសិនឡុងអីគឺថាគេយល់ច្បាស់អញ្ចឹងណា អម៉ាឡេស៊ីនឹងបាច់និយាយដល់ហើយស្ដេចប្រុយណេក៏បាច់និយាយដល់ហើយពួកគាត់សេដ្ឋកិច្ចរបស់បូហើយហ្វីលីពីនសេដ្ឋកិច្ចរបស់គេដឹងថាជាតបតាយហើយអញ្ចឹងគាត់គេជឿនលឿនណាណាទេដឹងអញ្ចឹងវានៅសល់តែឡាវវៀតណាមកម្ពុជាហើយយើងដឹងហើយគុនឃើញហើយកម្ពុជាចិនដាច់ខាតមកឲ្យវៀតណាមលោកលន់មកមកមកធ្វើអតិកអីនៅក្នុងនឹងបានទេតែកាលណាវៀតណាមលូកចូលឥណ្ឌូចិនទាំងមូលបាន វៀតណាមវាคล้ายទៅជាជាមាតធំអាចគ្រប់សមត្ថភាពជជែកគ្នាជាមួយចិនឬមួយធ្វើសង្គ្រាមជាមួយចិននៅក្នុងសមុទ្រចិនត្បូងហើយចិនមកឲ្យទេមកអញ្ចឹងចិនមានតែជួយកម្ពុជានឹងឲ្យខ្លាំងដើម្បីកម្ពុជានឹងទប់ជាលបងទប់វៀតណាមនឹងកុំឲ្យវៀតណាមរីកមាឌខ្លាំងទៅទៀតវៀតណាមពីថ្ងៃនេះទៅ មានតែខ្សោយចុះរឿងឡើងទៀតអត់បានទេឡើងអត់បានទេណា ប៉ុន្តែហេតុអីបានអាមេរិកកាំងចាប់ដើមរស់ស៊ីជាមួយវៀតណាមមកអំពីអាមេរិកកាំងចង់យកវៀតណាមនឹងដើម្បីទប់ទល់ជាមួយចិនកុំឲ្យចិនរីកមាឌជ្រុលមកខាងផ្នែកអាស៊ាននេះអញ្ចឹងអញ្ចឹងវាបញ្ហាវាត្រូវនៅតាមប្រទេសវៀតណាមអឺឃើញទេចិនលូកមកកម្ពុជាអាមេរិកលូកមកវៀតណាមបើចិនមិនលូកមកកម្ពុជា ខ្លាំងអាមេរិកក៏មិនលូកទៅវៀតណាមដែរហេតុអីបើអាមេរិកត្រឡប់ទៅវៀតណាមវិញ វាជាសង្គ្រាមហើយគាត់ស្បត់ហើយតាប៉ុន្តែគាត់អាចលូកផ្នែកនយោបាយហើយតើពងលូករស់ស៊ីហ្មងរស់ស៊ីជាមួយគ្នាហ្នឹងហេតុអីបានអាមេរិកដាក់វៀតណាមខ្លាយទៅជាប្រទេសមួយដែលស្ថិតនៅក្នុងការគ្រប់គ្រងឃ្លាំមើលជាពិសេស special watch list watching list មកអំពីសហរដ្ឋអាមេរិកចង់ធ្វើការសាកល្បងជាមួយ ជនជាតិដើម នៅក្នុងប្រទេសវៀតណាម គឺខ្មែរក្រោមចាមហើយនិងម៉ុងតញ្ញាហើយវៀតណាមសេរីជាប់ ធម្មតាវៀតណាមសេរីគេមិនទុកចិត្តទៀតទេមកអំពីឥឡូវគេហៅកូនដែលមិនប្រកបដោយកន្លងធរហើយណាធ្លាប់ចិញ្ចឹមម្ដងហើយវាមិនវាមិនដោយដោយរបត់ណាវាស៊ីចំណោកពុកកលួយវាមិនស្ដាប់ឪម៉ែណាទេឥឡូវសុំសួរទៀតដែរអឺ លោកសនិទ្ធទៅថាវៀតបច្ចុប្បន្នវៀតណាមចាប់អាមេរិកប្រកួតប្រជែងចិនយកទឹកទីតាំងកម្ពុជាចន្លោះភូមិសាស្ត្រនយោបាយតេតងសមុទ្រចិនខាងត្បូងចន្លោះភូមិចន្លោះផងដែរហើយខាងក្រោមទៀតសនិទ្ធថាប្រទេសថៃមេដឹកនាំមូលដ្ឋានតាមមូលដ្ឋានគេរៀបចំពិសេសសម្រាប់ពលរដ្ឋគេណាព្រះអង្គម្ចាស់ ហើយមួយទៀតខ្មែរក្រមចាំជាតិនេះគឺខ្មែរក្រមចាំចិត្តនេះខានឃើញយូរអញ្ចឹងណាខ្ញុំបករណាសូមសួរថារឿងរ៉ាវក្នុងពិភពលោកនេះ កើតឡើងច្រើនត្រូវត្រូវតាមត្រូវការមហាអំណាចនិងអង្គការសហជីវជាតិដោះស្រាយតើអាចប៉ះពាល់ដល់គោលដៅនយោបាយខ្មែរក្រមទេ ថ្មីបាត់មហាអំណាចនិងអង្គការសហប្រជាជាតិរវល់តែគិតគូរដោះស្រាយចំនួនបណ្ដាប្រទេសនោះมันមានពេលវេលាច្រើនដើម្បីដោះស្រាយរឿងរ៉ាវបណ្ដាជនជាតិតាមក្នុងโลกមិនមែនចឹងទេរឿងរឿងនេះវាជារឿងសង្ស័យសង្ស័យអញ្ចឹងថាមហាអំណាចពិភពលោក ជាប់រឿងធំហើយมันអាចមកដោះស្រាយរឿងតូចមិនគេហៅមហាអំណាចអញ្ចឹងណា ធម្មតាសហរដ្ឋអាមេរិកប្រសិនបើយើង ធ្វើការចាប់អារម្មណ៍ជាមួយសហរដ្ឋអាមេរិកហេតុអីបានគាត់ចង់តាំងខ្លួនជា មហាអំណាចនៅលើពិភពលោកបានយូរអង្វែងបាទបំពីគួរកប់អីយល់ចេះ ប្រជាសាស្ត្រដែលមានប្រមាណនៅលើ ពិភពលោកយើងហ្នឹងមាននៅប្រទេសអាមេរិកសឹងតែសងអស់អញ្ចឹងជនជាតិដែលមានក្នុងបាទ ចឹងណាហើយមានតែប្រទេសអាមេរិកមួយទេ ដែលមានរបៀបហ្នឹងក្រៅពីហ្នឹងអត់មានទេប្រទេសរុស្ស៊ីក៏គ្មាន ប្រទេសចិនក៏គ្មានរបៀបហ្នឹងដែរដូច្នេះប្រទេសណាមួយ ដែលគ្មានប្រជាសាស្ត្រទាំង អស់នៅលើ ពិភពលោកនៅ ក្នុងប្រទេសខ្លួនគ្មាន សមត្ថភាពដឹកនាំពិភពលោកទេហេតុអីបានហ៊ាននិយាយអញ្ចឹង មកអំពី គេបានសិក្សាស្រាវជ្រាវ អំពីប្រជាសាសន៍ហ្នឹងវប្បធម៌នៃ ប្រជាសាសន៍ហ្នឹងយកទៅនៅ ក្នុងប្រទេសគេតើវាចោះសំរងឬទេគេចង់ដឹកនាំពិភពលោកឲ្យច្បាស់លាស់ហ្នឹងគេធ្វើរបៀបហ្នឹងហើយយើងទៅមើលនៅក្នុងសហរដ្ឋអាមេរិកហ្នឹងមានប្រជាសាសន៍ទាំងអស់នៅលើពិភពលោកហ្នឹងនៅសហរដ្ឋអាមេរិកហ្នឹងមកហើយរស់នៅចោះសំរងគ្នាហ្នឹងម៉ុងតញ្ញាខ្មែរចិនយួនឡាវ អាហ្វហ្គានីស្ថានប៉ាគីស្ថានរុស្ស៊ីឥណ្ឌាកូរ៉េជប៉ុននៅនោះទាំងអស់នៅនោះទាំងអស់សាសទូចតាច់ដល់អត់ល្អចអីក្រៅក្រៅដែលយើងមិនស្គាល់នឹងអត់មាន ប្រទេសអីនៅនោះទាំងអស់ទីបេអីនោះតៃវ៉ាន់អីនោះចិនតៃវ៉ាន់ចិនទីបេចិនពីកាំងអត់មានទៅទាំងអស់អីតែមើលដល់ម៉ូនម៉ុងឡាវ សាសខ្លះដែលយើងមិនស្គាល់នឹងនៅសហរដ្ឋអាមេរិកនឹងសឹងទាំងអស់មកនេះហើយគឺជាប្រព័ន្ធនៃរដ្ឋាភិបាលមួយ ដែលគេចង់គ្រប់គ្រងពិភពលោកគេសិក្សាអញ្ចឹងគេសិក្សា ប្រជាសាស្ត្រទាំងអស់ហ្នឹងហើយគេឲ្យ ប្រជាសាស្ត្រទាំងអស់ហ្នឹងសិក្សាមានសិទ្ធិសេរីភាពចង់និយាយខ្មែរនិយាយអីទៅប៉ុន្តែ ចំពោះភាសាណាដែលសំខាន់សំខាន់បានគេចាត់ចូលនៅក្នុងប្រព័ន្ធដែលគេត្រូវផ្សព្វផ្សាយជូនបើថាខ្មែរខ្លះវាអាចមើលអង់គ្លេសឬមួយស្ដាប់យួន ស្ដាប់ឡាវស្ដាប់អីបានដែរក៏គេមិនខ្វល់ខ្វាយដែរប៉ុន្តែបើយើងខំធ្វើខ្លួនយើងក៏គេឲ្យដែរមានភាសាមានអក្សរសាស្ត្រយើងចឹងទៅអញ្ចឹងយើងសួរថាគេមានឱកាសមកមើលយើងទេថាគេមាន គេចំណាយបុគ្គលិករបស់គេនៅក្នុងក្រសួងការបរទេសរបស់គេនោះរាប់ម៉ឺនអ្នកអស់ហើយទូតនីមួយនីមួយនេះគេសិក្សាអំពីយើងទាំងអស់ព្រោះយើងធ្លាប់ចូលទៅជួបទូតសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជាហើយយុវជនរបស់យើងជួបទូតសហរដ្ឋអាមេរិកតើសម័យតើការក្លាហានរបស់យើងគ្រប់គ្រាន់ឲ្យគេចាប់អារម្មណ៍ដែរឬទេតែប៉ុណ្្នឹងទេណាណាតើយើងគ្រប់គ្រាន់ឲ្យគេចាប់អារម្មណ៍ដែរឬទេខ្មែរក្រមជាចំណុចមួយដែលសហរដ្ឋអាមេរិកកំពុងចាប់អារម្មណ៍ ណាពីព្រោះគេត្រូវការត្រូវការក្រមប្រជាសាស្ត្រមួយ ដែលគ្រប់សមត្ថភាពឈរនៅ ក្នុងដែនដីសណ្ដោតលេមេគង្គហ្នឹងជិះជិះជាដើមផងណាគេត្រូវការគេមិនចង់លេងចូលយួនទេមកអំពីយួនបំផ្លាញគេយួនធ្វើបាបគេយួន ធ្លាប់ជេរបន្តិចផ្ដាសាគេ ជាសត្រូវពួរពូជរបស់គេធ្លាប់ហៅគេងួយនោះ ធ្លាប់ហៅគេជាបិសាចចក្រពតចក្រពតហើយបិសាចទៀតណាហើយខ្មែរក្រមមានតែជួយសហរដ្ឋអាមេរិកបើនិយាយពីរឿងគុណសម្បត្តិមកពីនៅក្នុងសិភៅឯកសារនានារបស់ពួកមេតបធំធំ ដែលដឹកនាំ ធ្វើសង្គ្រាមនៅយួនត្បូងហ្នឹងគេស្រឡាញ់ខ្មែរក្រមហើយគេឲ្យគុណសម្បត្តិច្រើនពីថាគេថាខ្មែរក្រមនោះធ្លាប់ជួយរំដោះគេទាំងប្រាំងអញ្ចឹងដែរធ្លាប់ជួយប្រាំងហ្នឹងទៅ ខាងសម្រាប់ពួកយាយកង់ហ្នឹងប្រាំងមិនហ៊ានប៉ះជាមួយ ពួកយាបមិញទេប្រាំងត្រូវយួនពួកយាបមិញយាអីហ្នឹងធ្វើបាបដូចរត់ទៅយកតែខ្មែរទៅជួយការពារតាអញ្ចឹងប្រហិតហ្នឹងឯងប៉ុន្តែខេតអីបានយើងធ្វើមិនបានប្រយោជន៍មកពីពេលនោះយើងមិនព្រមចងក្រងគ្នានោះយើងក៏អត់មានអ្នកសិក្សា ផ្នែកខាងកិច្ចការបរទេសម្ល៉េះយើងមិនយល់របៀបចងក្រងទេត្រូវយួនចងក្រងបានវាដណ្ដើមយក ហើយចំណែកនឹងទឹកដីនឹងដើមយុទ្ធកានកាប់អស់ហើយវាសន្យាជាមួយប្រាំងថាវាមើលថែទាំខ្មែរមើលថែទាំចាមមើលថែទាំមកតញ្ញាអីចឹងទៅនោះអញ្ចឹងតាឥឡូវយើងមានយើងមានអង្គការរបស់យើងតំណាងឲ្យខ្មែរក្រមព្រោះហ្នឹងហើយបានយើងសង្ឃឹមនោះបាទហើយកុំនិយាយភាសាហ្នឹងអាភាសាហ្នឹងវាធ្វើឲ្យយើងនោះវាថយក្រោយប៉ុន្តែគាត់សួរហ្នឹងក៏យើងល្អអត់ហើយយើងត្រូវនិយាយប្រាប់គ្នាអញ្ចឹងណា ថាអ្វីអ្វីទាំងអស់ស្ថិតនៅលើខ្លួនយើងมันសំខាន់តូចហើយធំទេតែឥឡូវអ៊ុយក្រែនឋានណាអាចជឿថាអ៊ុយក្រែនមានសមត្ថភាពទប់ទល់មួយរុស្ស៊ីតែយើងបដូរស្លាប់ទៅមានគេជួយយើងហើយមិនដំបងថាគេចង់រំដោះអ្នកឯងចេញ បើធាននៅប្តីទន់ទន់ជ្រេជ្រេអស់តែឯងមកយកខ្ញុំនៅត្នេះត្នេះយកចេញបាត់ទៅផុយបាត់រុស្ស៊ីយកយូក្រែនបាត់ហើយបើលោកសេលិនស្គីនឹងគាត់ចេញនិយាយអស់ទៅ ហើយគេចាប់អារម្មណ៍ពេលហ្នឹងមានណាតន់ជួយអីអ៊ុយក្រែនបាញ់តលអស់កំភ្លើងខ្លួនឯងតស៊ូបានគេចាប់ផ្ដើមបតាក់បន្តិចតិចតិចតិចតិចជួយទៅជួយចិត្តខំខំនឹងមានរុស្ស៊ីបាញ់ដូចភ្លៀងណាបាញ់ដូចភ្លៀងប៉ុន្តែគេចាក់ខំតស៊ូស្វាត់ស្វាញទៅស្លាប់ខ្លះរស់ខ្លះហ្នឹងហើយគេចាក់តស៊ូគេឃើញការតស៊ូអញ្ចឹងគេថាអេគួរជួយ ជួយទៅមានប្រយោជន៍អញ្ចឹងគេឃើញឥឡូវគេឃើញថាមនុស្សនឹងស្មោះត្រង់មែនអញ្ចឹងតាណា គេមានទៅចាប់ឲ្យយើងទាំងលានទាំងលានពាន់លានរយលានព្រាមដឹងដឹងមនុស្សយើងនឹងគួរទុកចិត្តឲ្យគេជះទ្រព្យសម្បត្តិមកដែរឬទេពីព្រោះទ្រព្យសម្បត្តិយើងដឹងស្រាប់ហើយរកទ្រព្យសម្បត្តិមានស្រួលណាហើយយើងចង់ឲ្យគេជួយវាតលតែយើងនឹងមាន មាន អវ័យចម្លែកមានអីអស្ចារដែលគួរគេសំឲ្យគេជះទ្រព្យសម្បត្តិមកជួយយើងនោះហើយមួយទៀតអា ខ្មែរក្រមរបស់យើងត្រូវការត្រូវការយល់ឲ្យបានច្រើនតិចមិនបានគូណាព្រោះឥឡូវយើងត្រូវការផ្សព្វផ្សាយយើងត្រូវតែការពង្រៀនឲ្យយល់ឲ្យបានពង្រៀនរាល់ថ្ងៃណាការការពង្រៀនការផ្ដល់នៅទស្សនៈទានដើម្បីពង្រឹងនៅចំហស្មារតីនោះណារឿងសំខាន់ប៉ុន្តែជំហានដំបូងដូចលើកឡើងពីម្សិលមិញថាសុំឲ្យយល់ត្រូវសិនសុំឲ្យមានសម្មាទិដ្ឋិសិន ហ្នឹងហើយចាប់ផ្ដើមពីនោះណាហើយនៅក្នុងអថង្គកមៈនឹងអត់ខុសទេណាពិនិត្យមើលតើយើង នៅក្នុងសម្មាអថង្គកមៈនឹងបន្ទាប់ពីសម្មាទិដ្ឋិទៅដល់សម្មាសង្កបៈណាសម្មាសង្កបោគឺថាត្រេះរិះត្រូវយល់ឃើញត្រូវណាយល់ថានឹងត្រូវហើយត្រូវត្រេះរិះត្រេះរិះក៏ត្រូវពាក់ព័ន្ធទៅដល់គម្រោងទៅដល់ plan នេះយើងធ្វើនឹង ត្រេះរិះទៅពាក់ព័ន្ធទៅដល់យុទ្ធវិធីអញ្ចឹងហ្នឹងកូនយុទ្ធវិធីហ្នឹងគឺថាផ្លូវរបៀបធ្វើជាយុទ្ធសាស្ត្រទៅតាមរបត់ណាបើទៅផ្លូវនឹងជួបអបស័កយើងត្រូវធ្វើម៉េចដូចលើកមុនជិះឡានតឡានមួយទៅជួបអគ្គកុងស៊ុលនៅទូតអញ្ចឹងគេខាំងជាប់ទៅ យើងនៅក្នុងមកកំ pl ែក្នុងខាំងជាប់ឡានមួយជាប់ហ្នឹង ដល់ទៅក្រោយបែកផ្លូវគ្នាម្ដងមួយដងមួយណាត់គ្នាដល់ទៅជួបគ្នានៅអូតែលជួបពួកក្រសួងការបរទេសបានឃើញទេហ្នឹងហើយហើយដល់ក្រោយមកជួបបានគេថាអូយើងចេះធ្វើការគេប្រាប់ប្រថៃបាលនេះមនុស្សដែលខ្ញុំអញ្ជើញមកជួបខ្ញុំនៅអគ្គកុងស៊ុលនោះកុំប៉ះពាល់ទៀតណាហ្នឹងហើយយើងចូលទៅដល់កុងស៊ុលបណ្ដោយមិនឃើញទេហ្នឹងហើយអានឹងឲ្យដំណើរយុវជនយើងយល់យើងយើងចូលមកសមាសង្កបៈឃើញទេគាត់ហ្នឹងហ្នឹងយើងចូលដល់ហ្នឹង ណាហើយមកទៀតស្អីសមាវាចា ការថាអោយគ្នា ការជេរគ្នាសម្ដី សម្ដៅកុំចេះតែមួយប្រកាសគ្នាវាចារបស់យើងនឹងត្រូវត្រូវរៀនពីរឿងវាចាបាទនេះគណៈធ្លាប់និយាយថារបស់ដែលចូលទៅក្នុងមាត់ចូលទៅតាមមាត់ហ្នឹងវាចូលទៅក្នុងហ្នឹងបើវាខ្លាំងអស់ចាវាសម្លាប់បានតែមនុស្សម្នាក់ទេ ប៉ុន្តែអារបស់ចេញពីមាត់នេះវាអាចធ្វើឲ្យចរាចរមកសង្គមមកភូមិមកស្រុកមកខេត្តរហូតទៅដល់ចរាចរពេញមកពិភពលោកណែដូចអារបស់ចេញពីមាត់ពូទីនអញ្ចឹងណែថោទៅតែធ្វើសង្គ្រាមមានឲ្យទៅតង្វងហ្នឹងហើយរបស់ចេញពីមាត់ហ្នឹងសម្មាវាចាណែណាទៅប្រយ័ត្នប្រយែងរឿងវាចាហ្នឹងណែវាអារបស់ចេញពីមាត់ហ្នឹងវាសម្លាប់មនុស្សច្រើនណាស់ បើចូលទៅតាមមាត់ហ្នឹងវាអាចយ៉ាងច្រើនសម្រាប់បានតែម្នាក់ហ្នឹងទេមិនអញ្ចឹងគុណបើអាចចេញមកនេះអាធន់បានអីលោកថាប្រយ័ត្នអាហ្នឹងសម្មាវិចាសម្មាវិចាឲ្យចូលទី4ស្អីសម្មាកម្មន្តោ ការងារត្រូវណាការងារត្រូវសម្មាកម្មន្តោ ការងារល្អប្រពៃតែតែយើងនិយាយទៅឥឡូវយើងនិយាយចេះបានឲ្យលោកឲ្យចាប់ដើមគិតគិតហើយត្រេះរិះ ឲ្យយល់យល់ហើយត្រេះរិះត្រេះរិះត្រូវគឺជាវិធីឲ្យបានយើងនិយាយត្រូវ ហើយយើងបានយើងធ្វើត្រូវណែបើយើងគិតយើងត្រេះរិះហើយយើងនិយាយមិនត្រូវទេយើងធ្វើអត់ត្រូវទេត្រូវហើយរបៀបបបទៅហោហែអញ្ចឹងគុនកាយវិការទាំងអស់វាចេញពីអញ្ចឹងកាលណាយើងធ្វើត្រូវហ្នឹងចាប់ដើមជីវិតយើងត្រូវអាសមាជីវោត្រូវដល់សមាជីវោត្រូវត្រូវអាហ្នឹង គឺបានន័យថាគេហ៊ានប៉ះពាល់យើងអាលេងហ៊ានប៉ះពាល់ហ្នឹងអាសូវដូចសេមិនណាដល់តែពេលយើងធ្វើសមាកម្មន្តោហើយណាពេលនោះយើងចាប់ផ្ដើមចូល self determination ពេលយើងមានសិទ្ធិសម្រេចវាសនាដោយខ្លួនឯងយើងចាប់ផ្ដើមសម្មាអាជីវោបណ្ដោយការចិញ្ចឹមជីវិតត្រូវហ្នឹងហើយសម្មាអាជីវោមកយើងចាប់ដើមមានច្បាប់មានពេលសម្មាអាជីវោមកដល់ភ្លាម តើយើងធ្វើម៉េចដើម្បីឲ្យថែ ទាំសមាអាជីវបានទៅសមាវិជ្ជាមៈជាយើងទៀតណាព្រោះព្រោះឥឡូវបានបានយើងចង់បានសិតបានសិតហើយបាន ស្វ័យសម្រេចបានហើយ បើយើងមិនព្យាយាមស្វ័យសម្រេចនឹងអត់ថិតទេទេអ៊ីស្ទីម៉ូបានម្ដងហើយគុណអវលតាអញេអញៃឥណ្ឌូនេស៊ីចូលម្ដងទៀត បៃទៀតណាចូលទៅមួយសាទៀតគ្រប់គ្រងមួយសាទៀតណាឡើងយូរឆ្នាំដល់ក្រោយមកទើបបានហ្នឹងណាយើងត្រូវតែពង្រៀនកូនចៅឲ្យមានការព្យាយាមក៏អត់មានវិយាមៈហើយដើម្បីវិយាមៈបានត្រូវមានសមាសតិអលឹករហូតដឹងខ្លួនរហូតអញ្ចឹងជុំគ្នារហូតណាតលមានសមាសតិហ្នឹងពួកពួកបើយើងគ្មានសមាសតិទេអាសេចក្តីព្យាយាមរបស់យើងអត់បានទេណាណា ដើម្បីឲ្យកើតចេញ សមាសតិត្រូវមានសមាសមាធិគឺថាតម្កល់ចិត្តឲ្យត្រូវ ដោយ ការពិចារណាអ្វីដែលយើង ធ្វើមកមានខុសប្រមាណត្រូវប្រមាណកែលម្អនោះឈ្មោះថាសាមការតម្កល់ចិត្តត្រូវកុំឲ្យផ្លូវទាំង8នេះគាត់ណា ធ្វើតាមផ្លូវទាំង8ហ្នឹងគឺថាល្អមែនទែនណាចាផ្លូវដែលត្រាស់ដឹងហើយមួយមួយមួយមួយអញ្ចឹងណាណាថា ចេះតែគិតទៅគាត់ណាអរគុណដែរព្រះអង្គចេះលើកឡើងបញ្ហាអញ្ចឹងសួរទៅហើយយើងបង្កើតទៅលើផ្លូវធម៌ព្រោះដំណើរនៃជីវិតរបស់យើងដើម្បីធ្វើការតស៊ូអ្វីមួយមុននឹងទៅដល់និព្វានយើងត្រូវឲ្យជីវិតរបស់យើងនឹងទទួលបាននៅការស្ងប់អារម្មណ៍ការស្ងប់អារម្មណ៍ហើយការងារដើម្បីនិព្វានមិនមែនធ្វើដើម្បីខ្លួនឯងទេ ណាធ្វើដើម្បីសាធារណៈឈ្មោះថាការងារនិព្វានឡើយគុណយើងបន្តផ្សាយមេត្តាធម៌ចិត្តអណត្តសោករណាមេត្តាករណាមុទិតាហ្នឹងចេញពីព្រមវិហារធម៌ហ្នឹងមានដើម្បីខ្លួនយើងឯណាដើម្បីអ្នកដតីតាបន្ធរនោះហើយជាធរទៅផ្លូវនិព្វាននោះណាអញ្ចឹងអូខេយើងបាន46នាទី1ម៉ោងចឹងប៉ុណ្ណឹងបានហើយគាត់ច្រើនដែរគាត់សមហ្នឹងបានណាអរគុណណាស់ទៀត អរគុណដល់អ្នកសំណួរលោកកឹងនេះលោកងិនសុនិតហ្នឹងគាត់មានតែឯងគាត់ខំសួរផងគាត់ឆ្លើយផងអរគុណច្រើនគាត់ចូលរួមហើយលោកខ្មែរក្រមចាំជាតិក៏បានចូលរួមហ្នឹងហើយបងណូថាចរៃញិនយោយើងខាយយើងខាយយើងខាយឡើង ខ្លាំងហើយឡើងទៅជាគេហៅអឺ អ្នកអណ្ដែតគឺថាផ្កាយរបស់ special reporter ណាតារាព្រោះតារារបស់ special reporter ណារបាយការណ៍ចុងក្រោយនេះឃើញយើងខាយនឹងដឹកមុខហើយតបមកថាច់គ្រឿងហើយអ្នករតីទៀតចាំមើលស្អែកខានស្អែកយើងនិយាយពីរឿងហ្នឹងណាអឺហើយខ្ញុំកណាប្រហែលជាឡើងជាមួយបងម៉ាន់រិននៅ VOKK ឡើង VOKK នោះបកស្រាយលំអិតពីបញ្ហាថាយើងប្រសិនបើយួនមិនឆ្លើយតបនឹងតើវាតើមានហេតុការណ៍ដំណាក់ការហេតុការណ៍កើតឡើងអានោះរឿងសំខាន់ណាគាត់ណាជែកគ្នាអូខេអរគុណទៅណាប៉ុណ្ណឹងចោះដូចវិញឡាយដែរហើយយើងទៅពីអ្នកតស៊ូអង្គុយជែកគ្នាលេងទៅដើម្បី ផលប្រយោជន៍ជាតិយើងយើងកុំកុំអង្គុយអត់ប្រយោជន៍អង្គុយជែកគ្នាពីនេះពីនោះទៅ ឥឡូវចប់ហើយបាទអរគុណណាអឺហ្វេនអង្គគ្រូដែលចូលរួមក្នុងកម្មវិធីណែចុចជូតពរប្រិមិត្តទាំងអស់សូមជួបតែនឹងសុខចម្រើនសូមស្មារតីបណ្ដោះគំនិតបានរឹងមាំដើរតាមគោលការណ៍នៃមេគារបស់ព្រះអង្គគឺអរិយមគ្គប្រកបដោយអង្គ8ហើយនឹងដើរទៅតាមអឺ អត្ថារបស់អង្គការសហប្រជាជាតិសេចក្តីប្រកាសរបស់អង្គការសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិណាបងហើយនឹងសិទ្ធិជួយចិត្តដើមធ្វើ self determination ណាសិទ្ធិស្វែងសម្រេចខ្លួនឯងណាអូខេអរគុណច្រើនសូមថ្វាយបង្គំលាសូមចម្រើនពរលាបាទសាធុសាធុសាធុ